ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងខ្ញុំទាំង3នាក់នៅក្នុងទូទួលសម្លេងមនសិការខ្មែរក្នុងឱកាសនេះចាថ្ងៃនេះយើងមានប្រធានបទនិយាយអំពីស្ថានភាពរបស់គណៈបកសង្គ្រោះជាតិនាពេលបច្ចុប្បន្នហើយមានកិត្តិយសខ្លាំងណាស់ដែលបានការអញ្ជើញចូលរួមពីលោកប៉ាសុខឿនចាជំរាបសួរលោកប៉ាសុខឿន បាទជំរាបសួរលោកស្រីធីតានិងលោកស្រីសុភីបាទសួស្តីសូហ្វីជំរាបសួរសួស្តីមេមេចឹងមុននឹងចាប់ដើមសូមអញ្ជើញលោកសុខឿនស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនចាក់សូមអញ្ជើញលោកសុខឿនបាទជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់ប្រទេសរាប្រទេសរគ្រប់ប្រអងទាំងនៅក្នុង ប្រទេស និងក្រៅប្រទេសហើយនឹងសូមជម្រាបសួរដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់បាទ ថ្ងៃនេះយើងជួបគ្នាទៀតហើយដោយមានលោកស្រីធីតានិងលោកស្រីសុភីជាមួយផងបាទចាសូហ្វីស្វាគមន៍ដល់បងប្អូនជាមុនសិនចាជំរាបសួរបងប្អូនទាំងអស់គ្នានៅតាមបណ្ដាញ YouTube បណ្ដាញ Facebook ហ្នឹងហើយហើយនឹងជំរាបសួរបងប្អូនដែលនៅក្នុង page ផ្នែកវណ្ណសិកាខ្ញុំ share ចូលបានទេប៉ុន្តែពេលចប់ខ្ញុំ share ចូលបានមិនអាច share បានម៉ែអមតៈម៉ែអមតៈជំរាបសួរទាំងអស់គ្នាចាថ្ងៃនេះគឺជាថ្ងៃដែលយើងអឺ ជួបជុំគ្នាទាំង3នាក់នេះគឺយើងបកស្រាយរឿងសង្គមរឿងអ្នកនយោបាយដែលធ្វើឲ្យយើងពួកយើងទាំងអស់គ្នាតែមានសង្ឃឹមហើយធ្វើឲ្យយើងអស់ក្តីសង្ឃឹមក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺយើង តែ តស៊ូបន្តដំណើរទៅមុខទៀតចាអរគុណច្រើន ចាអរគុណច្រើនសូហ្វីក៏ដូចជាលោកប៉ាសុខឿនថ្ងៃនេះពួកខ្ញុំទាំង3នាក់នឹងចេញមកនិយាយតាក់ទងអំពីស្ថានភាពរបស់គណៈបកសង្គ្រោះជាតិនាពេលបច្ចុប្បន្នថាគណៈបកសង្គ្រោះជាតិនឹងថាតើវាស្លាប់ដោយដែលអ្វីដែលគណៈបកប្រជាជនគេបានលើកឡើងដែរឬទេថ្ងៃនេះគឺមានវត្តមានរបស់លោកប៉ាសុខឿននឹងចេញមកបកស្រាយជូនបងប្អូនឲ្យបានយល់កាន់តែច្បាស់ក៏ដូចជាសូហ្វីគាត់នឹងជួយបន្ថែមពីលើទៀត ថាសង្គ្រោះជាតិមិនបានបាត់បង់ទៅណាទេនៅតែស្ថិតនៅក្នុងបេះដូងរបស់បងប្អូនជាប់ជានិច្ចទន្ទឹមនឹងនឹងហើយពួកយើងក៏ពិសេសគឺសូហ្វីគាត់នឹងចេញយុទ្ធនាការសំពង ក្បាលពួកអាវង្វេងសមរភូមិហើយលោកមេតបយើងក៏គាត់មានតបពិសេសរបស់គាត់ចាំចាប់ពួកអាដែលកំពុងវង្វេងសមរភូមិសមរភូមិនឹងបំខួរបន្ថែមទៀត ចាលោកមេតបមានយុទ្ធសាស្ត្រផ្លែកផ្លែកក្នុងការដំគួរដើម្បីឲ្យភ្លឺគួរខ្លះខ្លះថែមទៀតផងឥឡូវនេះខ្ញុំបានឃើញសម្លេងមួយ ដែលបែកចេញមកហើយសម្លេងនោះមិនដឹងថាជាសម្លេងចាស់ឬក៏ជាសម្លេងថ្មីទេលោកប៉ាងសុខឿនអឺសម្លេងរបស់លោកហ៊ុនសែនបាទសូមជឿចាក់ចាសម្លេងហ្នឹងគឺជាសម្លេងរបស់លោកហ៊ុនសែនទៅជជែកគ្នាជាមួយនឹងលោកកឹមសខាចាតើ ជជែកគ្នាអំពីផែនការក្នុងការដែលវាយប្រហារឬក៏ផែនការក្នុងការរៀបចំយុទ្ធសាស្ត្រចាខ្ញុំនឹងចាក់ជូនលោកប៉ាសុខឿនស្ដាប់ចាសូមរងចាំបន្តិចចាក៏ប៉ុន្តែចាពេលនេះអនុគមជាប្រធានស្ដីទីសម្ដីរបស់រាមស៊ីមិនអាចយកជាការបានឥឡូវយើងដាក់សម្ដីប៉ុណ្ណឹងអានឹងគឺខ្ញុំនឹង ពិចារណាពីលុបលៀបអត់ទៅលឿនម៉េចមីក្រូបន្តិចចាដាក់ខិតចិត្តមីក្រូហ្វូនតិចទៅឲ្យវាលឺឆ្ងាយពេកឈប់ឈប់ចាំព្រឹកខ្ញុំឃើញថាលោកមានតែមានតែណាចឹងដូចជាឃើញថាលោកមានតែត្រូវវិញមកទៅទេក្នុងការលើកធ្វើគឺមកខ្ញុំទៅចុះមិនវាជាប់ជាប់ចឹង internet ទេឥឡូវឥឡូវឥឡូវដល់ជិតជុំម្ដងទៀតទៅចង់បើបានទេអត់ទេឥឡូវឥឡូវឥឡូវខាយហ៊ានដាក់រ៉ែនស៊ីមកមួយដៃអត់ដូចណាស់និយាយវិញខ្ញុំដាក់ចង់ទៅធ្វើណាទៅហើយចាំចាំខ្ញុំនឹងពិនិត្យមើលហ្នឹងបាទណា ដាក់អាហ្នឹងដើម្បីនិរមឲ្យឲ្យដាក់ទាំងអាហ្នឹងតាំងពីអាអាអ្នកនិយាយអីគេនិយាយមើលក្នុងអាក្នុងអាដែលនៅកម្ពុជាលីកាលពីថ្ងៃសប្តាហ៍ណាមើលដល់ដែលតាសម្ដីនោះគឺមិនមែនមិនឆ្លុះបញ្ចាំងពីគោលជំហរបាហើយហើយតារាំងស៊ីមកកញ្ចប់មាត់ទៀតថាថាទោះបីជារាំងស៊ីជាប្រធានបាក៏ប៉ុន្តែពេលនេះ ខ្ញុំជាប្រធានស្រីទីសម្ដីរបស់រាំងស៊ីមិនអាចយកជាការបានឥឡូវហ៊ានដាក់សម្ដីប៉ុណ្ណឹងអានឹងគឺខ្ញុំនឹងពិចារណាអនុពលៀបខ្ញុំឥឡូវខ្ញុំដាក់បញ្ញត្តិឈ្មោះព្រះកថាជិតថាឥឡូវខ្ញុំពីមានថ្ងៃ ពុទ្ធប្រសាទបើក៏បានពីនេះហើយថាមានស្ងប់ស្ងាត់ស្ដាប់លឺលោកស្គឿនប៉ុន្តែខ្ញុំឃើញថានៅមានតែមានបញ្ហាចឹងដូចជាគណៈបកមិនទទួលខំត្រូវទេក្នុងការដែលធ្វើឡើងអឺវាមហាបង្កើតបញ្ហានៅពេលភាពស្ងប់ស្ងាត់របស់ទៀតនេះចឹងបាទស្រីស្រីបាទគឺសម្លេងខ្ញុំសុខស្អាតទៅបាទស្រីជីដាបាទចាអឺអរគុណច្រើន ដូចខ្ញុំជម្រាបបងប្អូនតកតងនឹងសម្លេងនេះខ្ញុំមានបងប្អូនយើងគាត់ថាស្ដាប់អត់ឮទេមិនដឹងថាម៉េចចាសម្លេងនេះខ្ញុំបាន share ឲ្យលោកប៉ាសុខឿនគាត់ក៏បានបង្ហោះនៅក្នុង account គាត់ដែរបងប្អូនអាចចូលទៅស្ដាប់ផ្ទាល់នៅក្នុង account របស់លោកប៉ាសុខឿនថាតើអាសាជជែកគ្នាក្នុងការរៀបផែនការដើម្បីរំលាយគណៈបកសង្គ្រោះជាតិរវាងលោកហ៊ុនសែននិងលោកកឹមសុខាតើគាត់មានផែនការអ្វីខ្លះគឺមានផ្សាយហើយអញ្ចឹងសូមជួយស្ដាប់ ខ្ញុំកាត់តិចបានទេមុននឹងឆ្លើយដើម្បីកុំឲ្យមនុស្សខ្លះគាត់យល់ច្រឡំសុំសុំទោសខ្ញុំសុំទោសណាខ្ញុំចេះទីប៉ាមុនបន្តិចដោយសារខ្ញុំឃើញសំណួរនេះការគាត់ចូលមកនិយាយនេះគឺវាដូចថាគាត់ចំណេះដឹងគាត់មានកម្រិតអញ្ចឹងយើងចង់និយាយអ្វីដែលយើងនិយាយរាល់ថ្ងៃនេះប្រាប់គាត់ដឹងវិញគាត់ថាប្រឹងបន្តិចទៅក្រែងបានជំទាវស្អីគេហ្នឹងមានចំណេះដឹងមិននាំគ្នាជួយសកលសាងប្រទេសជាតិទេពួកគាត់ត្រូវដឹងណាហ្នឹងហើយដូចឆ្កែខាងគ្នាពួកគាត់ត្រូវដឹងប្រទេសខ្មែរគឺជាប្រទេសប្រកាន់ជាតិតៃសេរីភូពៈ ហើយដែលយើងកំពុងតែនិយាយនេះគឺយើងកំពុងតែជួយនឹងហើយដើម្បីតែជួយប្រទេសជាតិបានលុះត្រាជួយគណៈបកឲ្យឈ្នះហើយទើបយើងទៅកសាងប្រទេសជួយប្រទេសជាតិបានតែសប្តាហ៍នេះដែលឃើញយើងលោកហ៊ុនសែននេះគាត់ជាអ្នកកាន់អំណាចគាត់មិនដែលបានទៅជួយប្រទេសជាតិទេគាត់យកតែបកអំណាចបកពួកគាត់អំណាចរបស់គាត់មកជិះជាន់គៀបសង្កត់បំផ្លាញប្រទេសខ្មែរអញ្ចឹងហើយទៅពួកយើងនៅក្រៅប្រទេសនេះយើងមកបកស្រាយនឹងទង្វើក្បត់ជាតិរបស់លោកហ៊ុនសែនណែដែលបោកពលរដ្ឋខ្មែរ40ឆ្នាំហើយអានេះកំពុងតែជួយជាតិនេះ ហ៊ុនសែនគាត់សប្ថ្ងៃគាត់មិនមែនជួយជាតិទេគឺជាកតបកិច្ចរបស់គាត់ត្រូវធ្វើហើយកតបកិច្ចនេះឲ្យគាត់បោកថាគាត់នឹងជាអ្នកជួយជាតិតាមពិតគាត់ជាអ្នកបំផ្លាញជាតិយល់សំទោសអញ្ជើញចាអឺចានឹងតកតងនឹងសម្លេងនៃបែកធ្លាយនេះខ្ញុំចង់សួរតខ្ញុំចង់អឺអានេះវាជាវាជាចម្ងល់របស់ខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរក៏តែងតែឆ្ងល់តែងតែដាក់ការសង្ស័យព្រោះមិនមែនជាលើកទី1ទេនៃការបែកធ្លាយសម្លេងរបស់លោកកឹមសុខា ចាដែលបែកចេញមកដែលគាត់បានឆ្លើយឆ្លងគ្នាជាមួយនឹងលោកហ៊ុនសែនថាតើសម្លេងហ្នឹងវាមានភាពវាវាវាពិតប្រកបគឺឬក៏ជាការកាត់តតើលោកអាចបញ្ជាក់ប្រាប់ជូនទៅបងប្អូនយើងក៏ដូចជាខ្ញុំពិសេសគឺខ្ញុំហ្មងចាប់ដឹងព្រោះខ្ញុំក៏ជាអ្នកគ្រប់គ្រងម្នាក់របស់គណៈបកសង្គ្រោះជាតិដែលមានការជឿជាក់ខ្ញុំនៅតែទោះបីយើងតាមថាឥឡូវនេះឥឡូវយោងតាមរយៈសកម្មភាពគាត់ចង់ជឿឥឡូវជឿហ្មង ប៉ុន្តែចង់ឲ្យលោកជួយបន្ថែមពីលើនឹងទៀតចាអញ្ចឹងសូមជួយលោកប៉ាសុខឿនបាទសូមអរគុណតាមពិតសម្លេងនេះគឺយូរហើយតាំងពីលោកប្រធានសំរងស៊ីគាត់នៅជាប្រធានគណៈបកហើយក្រោយមកគាត់ចេញមកក្រៅប្រទេសហើយមិនបានចូលគេរៀបចំបណ្ដឹងអឺគាត់កាត់ទូគាត់អញ្ចឹងសម្លេងហ្នឹងគឺគាត់នៅជាប្រធានគណៈបកសង្គ្រោះជាតិ ចាអញ្ចឹងហើយពេលដែលគាត់ចេញសេចក្តីថ្លែងការណ៍ឬក៏ធ្វើអ្វីមួយហ៊ុនសែនពេលនោះក៏តាក់ទងមក លោកកឹមសុខាហើយលោកកឹមសុខាគាត់នៅក្នុងប្រទេសអញ្ចឹងកាលណាប្រធាននៅក្រៅប្រទេសអនុប្រធាននៅក្នុងប្រទេសคล้ายទៅជាប្រធានស្ដីទីអញ្ចឹងហើយបានហ៊ុនសែនព្យាយាមខលមកនិយាយជាមួយលោកកឹមសុខាហើយឲ្យលោកកឹមសុខាប្រើប្រាស់អំណាចជាប្រធានស្ដីទី ដើម្បីបដិសេធរាល់សម្លេងរាល់ការអះអាងឬក៏សេចក្តីថ្លែងការណ៍សពបែបយ៉ាងរបស់លោកប្រធានសំរាមស៊ីនឹងចោលថាជាសារដែលគ្មានតម្លៃនិងមិនមានខ្លឹមសារមិនអាចជោគជាការផ្លូវច្បាប់បានអានឹងហើយដែលយើងគ្រប់គ្នាត្រូវតែស្វែងយល់ថាលោកកឹមសុខានិងហ៊ុនសែនគាត់បានព្យាយាមតាក់ទងគ្នាតាំងពីយូរមកម្ល៉េះហើយ ការដែលចង់កាន់កាប់គណៈបកសង្គ្រោះជាតិហើយ ការចង់បណ្ដេញ លោកប្រធានសំរងស៊ីចេញពីបកចង់ផ្ទាត់គាត់ចោលពីឆាកនយោបាយឬក៏ចង់អឺដែលសម្រាប់ជីវិតនយោបាយលោកប្រធានសំរងស៊ីមិនមែនជារឿងថ្មីទេយើងអ្នកនៅ ក្នុងគណៈបកថ្នាក់ដឹកនាំគឺយើងដឹងយូរហើយក៏ប៉ុន្តែយើងព្យាយាមចោល យើងគ្រប់គ្នាព្យាយាមចង់លោកកឹមសុខាមិនឲ្យចេញទៅណាពីរង្វង់នៃក្រមអ្នកប្រជាធិបតេយ្យពីអឺលោកប្រធានសំរងស៊ីពីព្រោះយើងគិតអំពីផលប្រយោជន៍ជាតិច្រើនជាងប្រយោជន៍បុគ្គលយើងព្យាយាមចងគាត់មិនឲ្យគាត់ចេញទៅណារួចអញ្ចឹងហើយបានយើងបង្កើតពាក្យសំរងស៊ីកម្មសខាតែមួយហើយក្រោយមកប្រជាពលរដ្ឋនៅក្នុងប្រទេសនិងប្រជាពលរដ្ឋនៅក្រៅប្រទេស យើងនាំគ្នាគ្រប់គ្រងលោកប្រធានសំរងស៊ីឲ្យគាត់បន្តតំណែងនៅក្នុងការដឹកនាំគណៈបកសង្គ្រោះជាតិដោយរៀបចំសន្និសីទនៅចុងឆ្នាំ2018បោះឆ្នោតគាត់ឡើងធ្វើជាប្រធានស្ដីទី ដើម្បីចងលោកកឹមសុខាកុំឲ្យទៅបំរើហ៊ុនសែនដាច់ថ្លៃកុំឲ្យព្យាយាមទាត់អ្នកប្រជាធិបតេយ្យដូចគ្នាចោលកុំឲ្យភ្លេច នៅគោលបំណងនិងឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លានអ្នកដែលចង់ឃើញអ្នកប្រជាធិបតេយ្យគ្រប់គ្រងគ្រប់គ្រងគ្នាធ្វើការជាមួយគ្នារួមសុខរួមទុក្ខជាមួយគ្នាអញ្ចឹងហើយបានជាប្រជាពលរដ្ឋដែលយើងតាក់ទងយើងធ្វើការជាមួយក្រោយគេរំលាយគណៈបកសង្គ្រោះជាតិចោលនៅឆ្នាំ2017ពួកគាត់ថាឥឡូវនេះលោកប្រធានកម្មសកាគាត់ មិនមានស្មារតីឆន្ទៈមុនទេអញ្ចឹងត្រូវតែឲ្យលោកប្រធានឈរជាប្រធានតំណាងគណៈបកនៅក្រៅប្រទេសដើម្បីបង្រួបបង្រួមស្មារតីអឺគណៈបកសង្គ្រោះជាតិជាប្រសាសន៍គឺចង់លោកកឹមសុខាកុំឲ្យទៅណាបើសិនជាលោកប្រធានគាត់លាលែងជាប្រធានគណៈបកសង្គ្រោះជាតិហើយលាលែងទួនាទីអ្វីអ្វីទាំងអស់នៅក្នុងគណៈបកសង្គ្រោះជាតិគឺលោកកឹមសុខាគាត់យកបកសង្គ្រោះជាតិដាច់តែឯងតែម្ដង ហើយធ្វើភ្យុះធ្វើភ្លៀងហើយ មិនគិតគូរទៅដល់សមាជិកមិនខ្វល់រឿងអ្វីទាំងអស់ហើយនឹងធ្វើឲ្យគណៈបកសង្គ្រោះជាតិនឹងស្លាប់ដោយស្វ័យប្រវត្តិតែម្ដងគឺហ៊ុនសែនបានដៃ100%ហើយលោកកឹមសុខាក៏អត់ខ្វល់អីទេបងប្អូនដូចឃើញត្រាប់ហើយរយៈពេលដែលគាត់ជាប់គុក2ឆ្នាំនៅតំពាំងខ្លងអានឹងគ្រាន់តែជាការសម្ដែង គេមួយប្រាវឲ្យយើងមើលថាគេធ្វើមែនតើក្រោយមក នៅក្រៅឃុំជាប់គុកមានឈ្មោះជាអ្នកជាប់គុកដែរប៉ុន្តែបងប្អូនឃើញគាត់ជាប់គុកគាត់កើនទ្រព្យសម្បត្តិកើនលុយកើនឡានកើនវិឡាកើនដីចម្ការកើនដីលោណាមនុស្សហែហោមានក្រុមការងារដូចជាអ្នកនយោបាយធម្មតាដូចប្រជាពលរដ្ឋធម្មតារស់នៅក្នុងវិឡាដេកម៉ាស៊ីនត្រជាក់ណាមានលុយចាយទាំងដុំទាំងដុំណា យើងគិតមើលតើយើងគិតថាតើលោកកឹមសុខាគាត់ខ្វល់អំពីសង្គ្រោះជាតិទេលោកកឹមសុខាខ្វល់អំពីការរស់ឡើងវិញរបស់សង្គ្រោះជាតិទេលោកកឹមសុខាគាត់ខ្វល់អំពីការបែកបាក់របស់សង្គមជាតិទេលោកកឹមសុខាគាត់ខ្វល់រឿងលោកសំរាំងស៊ីនិងកឹមសុខាជាមនុស្សតែមួយគាត់ខ្វល់ទេជាពិសេសមើលមនុស្សជុំវិញខ្លួនគាត់អញ្ចឹងហើយបានជាយើងតែងតែ ព្យាយាមពីដើមមកពេលដែលយើងឮសំឡេងនឹងហើយយើងព្យាយាមបំបំសាបការប្រឆាំងពីមហាជនជាពិសេសអ្នកគ្រប់គ្រងថាកុំឲ្យប្រតិកម្មអីហើយយើងត្រូវតែបន្តគ្រប់គ្រងនឹងដើម្បីចងជើងចងដៃលោកកឹមសុខាកុំឲ្យទៅណារត់ចោលពីប្រាក់ដឹកនាំសង្គមជាតិពីគោលការណ៍សង្គមជាតិជាពិសេសគឺគោលការណ៍សំរងស៊ីនឹងកឹមសុខាទៅមួយ ទើបយើងអាចយកឈ្នះរបបផ្ដាច់ការបានហើយយើងបំភ្លេចទៅបើមិនជាយើងគ្រប់គ្នានៅតែស្រែកសំរាំងស៊ីកម្មសខាតែមួយគាត់អត់ហ៊ានតណាចោលលោកប្រធានសំរាំងស៊ីនិងបងប្អូនប្រជាពលរដ្ឋទេគាត់មិនហ៊ានទៅជាមួយហ៊ុនសែនទាំងណែនហើយបដិសេធលោកប្រធានសំរាំងស៊ីចោលទាំងណែនទេគាត់អត់ហ៊ានទេរាល់ថ្ងៃដោយសារតែយើងចង់គាត់ទើបគាត់មិនហ៊ានធ្វើអី បានតែត្រឹមពាក្យឌឺដង ដាក់លោកប្រធានសមរងស៊ីម្ដងមកកាលហើយនឹងឲ្យកូនចៅរបស់គាត់ហ្នឹងសកម្ម4 5ឆ្នាំព្យាយាមវាយលុកណារួមទាំងកូនស្រីបង្កើតគាត់ផងវាយលុកណាប្រមាថការទៀនណាដើម្បីឲ្យពួកយើងនឹងប្រកាសដើរចេញពីពួកគាត់នឹងដោយខ្លួនឯងប៉ុន្តែយើងស្គាល់អាហ្នឹងគឺយុទ្ធសាស្ត្ររបស់ហ៊ុនសែនដែលគេប្រើមកយើងស្គាល់អញ្ចឹងយើងអត់ធ្មត់យើងចេះ ធ្វើការអត់ធ្មត់យើងខំថ្មិញសង្កត់ចិត្តយើងអត់អោនឲ្យចិត្ត5ឆ្នាំហើយណាអានោះខ្ញុំចង់បញ្ជាក់អញ្ចឹងហើយសម្លេងហ្នឹងនិយាយទៅគឺសម្លេងហ្នឹងគឺសម្លេងប៉ិតព្រោះលោកកឹមសុខាគាត់ជាប់អន្តៈហ៊ុនសែនរឿងស្រីនេះបើយើងនិយាយទៅគឺរឿងស្រីនេះហ្នឹងតែធ្វើឲ្យហ៊ុនសែនយកមកគំរាមកំហែងជីវិតនយោបាយរបស់គាត់ហើយនេះខ្ញុំបញ្ជាក់ណាលោកកឹមសុខាទោះបីជា ឲ្យគាត់ទៅធ្វើស្អីឲ្យគាត់ទៅដឹកគណៈបកសង្គ្រោះជាតិតឯងហើយយើងនៅគ្រប់គ្រងគាត់ក៏អត់ទៅជាស្អីបានដែរពីព្រោះគាត់មិនអាចធ្វើអ្វីឲ្យប៉ះពាល់ផលប្រយោជន៍ហ៊ុនសែនបានទេ ដោយសារតែហ៊ុនសែនគាត់មានក្លេមួយសម្រាប់ចងណាចងលោកកឹមសុខាគឺរឿងស្រីនឹងឯងមិនដឹងជាយកកញ្ឆេឯណាទៅរាប់អស់ទេរឿងហ្នឹងគឺហ៊ុនសែនគាត់មាននៅក្នុងដៃទាំងអស់សម្រាប់ យកលោកកឹមសុខាធ្វើជាចំណាប់ខ្មាំងនយោបាយអញ្ចឹងហើយអ្វីដែលយើងព្យាយាមអឺពង្រឹងស្មារតីសាមគ្គីនេះគ្រាន់តែយើងយកគាត់ព្រោះគាត់យ៉ាងហោចណាស់គាត់នៅមានផ្នែកមួយឲ្យប្រជាពលរដ្ឋមើលឃើញថាយើងអ្នកប្រជាធិបតេយ្យអឺចេះសាមគ្គីគ្នាធ្វើការជាមួយគ្នាដើម្បីឈានទៅរកការដួលរំលំរបបផ្ដាច់ការអានឹងហើយ គឺជាទិសដៅយើងធំ ដែលយើងគិតថាប្រយោជន៍ជាតិវាធំជាងប្រយោជន៍បុគ្គលទោះបីជាគាត់មានបញ្ហាបើគាត់មិនអាចដួលហ៊ុនសែនបានមិនអាចដណ្ដើមអំណាចពីហ៊ុនសែនបានគឺយើងយកកម្លាំងគាត់ផ្នែកគាត់ហៅថាក្នុងនាមជាអ្នកវិជាធិបតេយ្យមួយផ្នែកនឹងមករួមគ្នាគឺអាចคลายទៅជាកម្លាំងធំដើម្បីយកឈ្នះហ៊ុនសែនបានដោយងាយនេះហើយជាផលប្រយោជន៍ដែលយើងគិតណា អញ្ចឹងទើបយើង តែងព្យាយាមដល់សកម្មជនថាទោះបីជារឿងប៉ັດយើងដឹងថាលោកកឹមសុខាក៏ទៅជាមួយគេក៏ដោយក៏យើង មិន ប្រតិកម្មក៏យើងមិនអឺខឹងសម្មាគាត់ហើយយើងនៅព្យាយាមការពារគាត់រហូតមកដល់ពេលនេះបាទអឺលោកសុខឿនខ្ញុំនៅតែមិនអស់ចិត្តដោយសារតែខ្ញុំបានឃើញជារឿយរឿយគឺមេធាវីរបស់លោកកឹមសុខា តែងតែចេញមកថាបកស្រាយការពារ លោកកម្មសខាថានៅពេលដែលត្រូវគេសួរថាហេតុអីក៏លោកនឹងមិនជួយសកម្មជន នៅត្រូវគេចាប់ចងត្រូវគេធ្វើបាបឬក៏សកម្មជនកំពុងតែរងគ្រោះត្រូវមានអ្នកស្លាប់មានអ្នកអីចឹងអត់ទៅសួរសុខទុក្ខអត់ទៅចូលរួមបន់ចូលអីចឹងណានឹងហើយអត់ប្រជ័យឬក៏មាន បញ្ហាអីកើតឡើងចឹងអត់ចេញសេចក្តីថ្លែងការណ៍ការពារសកម្មជនអីចឹងណាអញ្ចឹងតែមេធាវីគាត់តែងចេញមកថាលោកកម្មសខានឹងគាត់អត់មានសិទ្ធិក្នុងការនិយាយស្ដីទេ ពួកគាត់កំពុងមានទោសចាគាត់កំពុងថា មានបំរាមរបស់តឡាការកន្លែងហ្នឹងតើចំណុចកន្លែងហ្នឹងគឺលោកអាចបកស្រាយជូនទៅដល់បងប្អូនយើង ស្ដាប់បានយល់ខ្លះផងទេចាសូមជួយបាទសូមអរគុណចំណុចនេះគឺបើយើងនិយាយទៅអឺមនុស្សជុំវិញកម្មលោកកម្មសខាហើយនឹងកូនចៅគាត់មេធាវីគាត់ហ្នឹងគេបកស្រាយបានកលិចកលុចដូចពួកបពាជាជនចឹងមូលហេតុ បើយើងនិយាយអំពីស្មារតីនៃសេចក្តីសម្រេចរបស់តុលាការអាយ៉ងក្រុងភ្នំពេញ គឺគេចែងដោយផ្ដោតទៅលើលក្ខខណ្ឌ3ទី1គឺហាមលោកកឹមសុខាមិនឲ្យចាក់ចេញពីប្រទេសកម្ពុជាទី2គេហាមលោកកឹមសុខានៅក្នុងបំរាមហ្នឹងជាប់ ពាក់ព័ន្ធរឿងនយោបាយឬមិនឲ្យបង្កើតបកនយោបាយទី3 គេហាមគេទៀមទាឲ្យលោកកឹមសុខាត្រូវតែមក report មករាយការណ៍ជាមួយនឹងតុលាការឲ្យទៀងទាត់នឹងជាប្រចាំណាទៅបង្ហាញមកគ្រប់ពេលវេលាដែលតុលាការត្រូវការអានឹងចំណុចទី3នឹងដែលគេដាក់នៅក្នុងបំរាមតុលាការសពអាយ៉ាក៏ប៉ុន្តែពេលដែលយើងចោទសួរដោយលោកស្រីធីតាបានលើកបញ្ជាក់អញ្ចឹងពេលដែលសកម្មជនយើងរងទុក្ខ ពីសកម្មជនយើងត្រូវការជំនួយពីសកម្មជនយើងមានបញ្ហាឬក៏សមាជិករបស់គណៈបកយើងស្លាប់ឬក៏ត្រូវបានពួកបកប្រជាជនកន្លងមកយើងឃើញជិះម៉ូតូវាយណាធ្វើទិរណកម្មលួចវាយក្រោយខ្នងណាលួចគប់ដុំថ្មយកតំបងវាយសន្លប់គ្រោះថ្នាក់ដីពេទ្យសពបែបយ៉ាងយើងសួរថាហេតុអ្វីបានជា លោកកឹមសុខាមិនចុះទៅមើលសកម្មជនរបស់ខ្លួនសួរសុខទុក្ខកម្មសកម្មជនរបស់ខ្លួនឬក៏ជួយសកម្មជនរបស់ខ្លួនឬក៏ចេញសេចក្តីថ្លែងការណ៍ចូលរួមមរណៈទុក្ខសកម្មជនរបស់ខ្លួនរឿងទាំងអស់ហ្នឹងលោកកឹមសុខាជាពិសេសគឺកូនចៅរបស់គាត់ជាពិសេសគឺបំផុតនោះគឺថាមេធាវីរបស់គាត់តែនិយាយថា លោកកឹមសុខាកំពុងតែស្ថិតនៅក្នុងបំរាមនយោបាយគាត់កំពុងតែស្ថិតក្នុងរឿងក្តីក្តាំរឿងក្បត់ជាតិហើយគេ ហាមគាត់គាត់មិនអោយពាក់ព័ន្ធរឿងនយោបាយមិនអោយនិយាយទៅគឺថាគាត់អត់មានសិទ្ធិនយោបាយអ្វីទាំងអស់ដូច្នេះគាត់មិនអាចធ្វើបានទេពីព្រោះថាបើសិនជាដើរហ៊ូបន្ទាត់ក្រហម គាត់នឹងមានទោសធ្ងន់ជាងនឹងទៅទៀតបន្ថែមលើអាទោសដែលគេចោទរាល់ថ្ងៃចាក៏ប៉ុន្តែជាក់ស្ដែងដល់ពេលឥឡូវនេះអញ្ចឹងយើងចូលមកដល់ឥឡូវកាលណាយើងនិយាយរឿងហ្នឹងយើងមិនអាចរំលងអាទិដ្ឋភាពឥឡូវនេះបានទេណាតែដល់ឥឡូវនេះគាត់ចាប់ដើមចុះទៅតាមខេត្តណាយើងឃើញការពិសាបដាមុនគាត់ចុះ3ថ្ងៃទៅសៀមរាប ប្រទាយមានជ័យបាត់ដបងកំពង់ស្ពឺនិងកំពង់ឆ្នាំងអត់ណាបាត់ដបងគូសាកំពង់ឆ្នាំងហើយទៅជើងទី2គាត់ទៅខេត្តតកែវជើងទី3ម្សិលមិញនេះគាត់មកខេត្តកំពង់ស្ពឺអញ្ចឹងបើយើងចង់សួរថាតើគាត់ឥឡូវនេះគាត់បាត់បំរាមនយោបាយណាគាត់មានសិទ្ធិនយោបាយវិញឥឡូវនេះឯងបានគាត់អាចដើរជួបបានកូនចៅលោកកឹមសុខាគេចេញមកការពារថាគាត់ គ្រាន់តែអត់មានសិទ្ធិនយោបាយឬស្ថិតក្នុងបំរាមនយោបាយទេក៏ប៉ុន្តែគេមិនបានហាមគាត់គាត់មិនឲ្យចោះជួបសួរសុខទុក្ខសកម្មជនទេណាចាឬក៏ទៅធ្វើបន់ធ្វើទៀនទេប៉ុន្តែយើងចង់សួរថាទៅជួបសកម្មជនគឺសិតតែជាសកម្មជននយោបាយណាបើគាត់អត់សិទ្ធិនយោបាយរឿងអីដែលគាត់មានសិទ្ធិទៅជួបសកម្មជននយោបាយពីព្រោះអ្នកទាំងអស់ហ្នឹងសិតតែជាសកម្មជននយោបាយគណៈបកសង្គ្រោះជាតិណា អញ្ចឹងខ្ញុំចង់សួរថាតើគាត់ទៅនឹងដើម្បីអ្វីហេតុអីបានជាគាត់កូនចៅគាត់រលែកក្រឡុចណាបាត់ដៃជាខ្នងដៃមិនទទួលខុសត្រូវអាហ្នឹងឯងបានយើងគួរតែពិចារណានៅសកម្មភាពរបស់គាត់បាទខ្ញុំសូមជ្រាបចូលទៅនឹងបន្តិចលោកប៉ាសុខឿនយោងតាមសម្ដីអ្នកស្រីម៉េងម៉េងសុធារី ច័កដែលត្រូវជាមេធាវីរបស់លោកកឹមសុខាគាត់ថារយៈក្នុងរយៈពេល4ឆ្នាំនេះលោកកឹមសុខាបានបាត់បង់នូវសិទ្ធិសេរីភាពច្រើនណាស់ទាំងសិទ្ធិធ្វើនយោបាយនិងសិទ្ធិបុគ្គល ប៉ុន្តែយោងតាមយោងតាមសកម្មសកម្មភាពជាក់ស្ដែងតើគាត់បានបាត់បង់សិទ្ធិសេរីភាពក្នុងការសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិសេរីភាពបុគ្គលដោយអ្វីដែលមេធាវីគាត់និយាយដែរឬទេ ឥឡូវអានិយាយមានអត្តមភាពខាងក្រៅខ្ញុំចង់ឲ្យធ្វើការប្រៀបធៀបគឺអត់អត់តែម្ដងសិទ្ធឥឡូវយើងសិទ្ធនយោបាយទី1គាត់នៅជួបទូតបរទេសបាទចាទូតបរទេសគឺជាអ្នកនយោបាយគ្រប់សកម្មភាពផ្លូវការរបស់ពួកមន្ត្រីទូត ចាគឺនិយាយអំពីរឿងនយោបាយដូច្នេះបើគាត់បាត់បង់សិទ្ធិនយោបាយដាច់ខាតគាត់មិនអាចជួបទូតបរទេសមន្ត្រីទូតបរទេសបានទេអានឹងចំណុចទី1ចំណុចទី2បើគាត់បាត់សិទ្ធិនយោបាយគាត់គ្មានសិទ្ធិចុះតាមខេត្ត ទៅជួបសកម្មជននយោបាយបានទេពីព្រោះអ្នកទាំងអស់ហ្នឹងជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិគឺជាអ្នកនយោបាយជាអ្នកគ្រប់គ្រងនយោបាយថ្នាក់លើអ្វីត្បិតតែគេហាមគាត់សិទ្ធិនយោបាយតែពួកគាត់ដែលជាសកម្មជនថ្នាក់ក្រោមអត់មានអ្នកណាគេហាមគាត់ សិទ្ធិនយោបាយរបស់ពួកគាត់ទេដូច្នេះយើងអ្នកនយោបាយយើងថាយើងអត់សិទ្ធិនយោបាយក៏ប៉ុន្តែយើងទៅជួបសកម្មជនអ្នកនយោបាយមានសិទ្ធិនយោបាយតើយើងអត់សិទ្ធិនយោបាយនៅត្រង់ណាអានឹងចំណុចទី2ចា៎ដោយឡែកខ្ញុំចង់ផ្ដោតមកលើថាសិទ្ធិបុគ្គលដែលមេធាវីគាត់បញ្ជាក់ថាគាត់បាត់សិទ្ធិបុគ្គលបងប្អូនពាក្យថាសិទ្ធិបុគ្គល បងប្អូនដែរសិទ្ធិរស់រានមានជីវិតសិទ្ធិអឺទទួលបានអឺការការពារក្តីទទួលសិទ្ធិរស់រានមានជីវិតសិទ្ធិទទួលបានចំណេះដឹងទទួលសិទ្ធិទទួលបានអឺការថែទាំសុខភាពសិទ្ធិទទួលបានការកំសាន្តសពយ៉ាងឥឡូវយើងមើលហើយនឹងសិទ្ធិទទួលបានទ្រព្យសម្បត្តិអីផ្សេងៗទៀត កម្មសិទ្ធិផ្សេងផ្សេងផ្សេងទៀតឥឡូវយើងមើលតើគាត់បាត់បង់សិទ្ធិអីបើនិយាយអំពីសិទ្ធិបានទទួលបានការការពារស្របច្បាប់បងប្អូនមើលទៅគាត់មានមេធាវីគាត់សំផងគាត់បាត់បង់សិទ្ធិបុគ្គលផងណាបើបាត់បង់សិទ្ធិបុគ្គលគាត់អត់មានទេអត់ឡើងតឡាការមានអង្គរៈហែបាទមានអ្នកបើកឡានឲ្យយើងពាក់ឲ្យទៅទៅទៅទៅបាទពាក់សកម្មភាពកអាហ្នឹងចំណុចទី1 ចំណុចទី2បាត់បង់សិទ្ធិរស់រានមានជីវិតបាត់បង់ឯណាបើគាត់នៅក្នុងផ្ទះវិឡាដេកម៉ាស៊ីនតិចដេកអោបប្រពន្ធណាចាអ្នកតូនណាអញ្ចឹងអាណាត្រង់ណាទៅគេហៅបាត់បង់សិទ្ធិបុគ្គលសិទ្ធិទទួលបានចំណេះដឹងសប្បាយឃើញគាត់ដេកអានសភៅគាត់តាំងសមាធិណាឃើញទេអាហ្នឹងគេសាបើយើងនិយាយទៅអានសភៅតាំងសមាធិអាហ្នឹងទៅស្វែងរកចំណេះហ្នឹង ដំណឹងអាឃើញទេបាទគាត់លេង Facebook បានណាមានទូរស័ព្ទមើលទូរទស្សន៍អានោះសិទ្ធិសិទ្ធិទទួលបានព័ត៌មានសិទ្ធិទទួលបានចំណេះដឹងណាសិទ្ធិទទួលបានអីទៀតកម្មសិទ្ធិតល់ខ្លួនយើងមើលគាត់មានផ្ទះវិឡាលក់សិល្បកាសពីលានដុល្លារតម្លៃលក់ណា ឥឡូវឡានគាត់ឡើងសេរីហើយតាំងពី1 2 3 4 5 5 6គ្រឿងសិតតាសេរីអត់មានខោខោ10000 20000ដុល្លារទិញបានទេតិចបំផុតសិត70000ដុល្លារឡើងទៅ20000ដុល្លារហេយើងគិតមើលអាហ្នឹងតើអ្នកទោសឯណាមានអ្នកដែលបាត់បង់សិទ្ធិបុគ្គលឯណាមានសិទ្ធិទាំងអស់ហ្នឹងណាអត់មានទេជាក់ស្ដែងអាហ្នឹងគឺជាក់ស្ដែង អត់មានទេសទ្ធិអត់នោះអត់សិទ្ធិអីទៀតដីចំការដីលោច្រើនកន្លែងដូចជានៅកពតណានៅតកែវនៅកចេះនៅមណ្ឌលគិរីនៅភ្នំពេញនៅសៀមរាបតែអាសិទ្ធទាំងអស់ហ្នឹងសិទ្ធមានដីលោដីធ្លីដីចំការទាំងអស់ហ្នឹងអ្នកទោសឯណាមាននៅគៀនស្វាយវិឡា2 3នៅគៀនស្វាយផងភ្នំពេញផងនៅនៅតកែវផងសួរថា អ្នកទោសដែលបាត់បង់សិទ្ធិបុគ្គលមានសិទ្ធិអីកម្មកាប់កម្មសិទ្ធិទាំងអស់ហ្នឹងអរខ្ញុំសួរបងប្អូនអានេះយើងយកទៅគិតយើងជាមេធាវីយើងត្រូវនិយាយច្បាស់សិទ្ធិទទួលបាន ការថែទាំសុខភាពគាត់ពេទ្យគាត់សុពេទ្យប្រសេះណាឈឺស្កាត់ពេទ្យទៅអីធម្មតាតើមានបាត់បង់អីណាដើរកំសាន្តណាទៅដុតពោតចាប់ដើរណាហែហោមក្រុមកូនចៅហែហោម លោកកំសាលោកកពតណាទៅកំពង់សោមអ្នកហែហោមឯតវងកវងយើងសួរថាតើគាត់បានបាត់បង់សិទ្ធិទាំងអស់នឹងលើទទួលបានការលំហែកាយទទួលបានការថែទាំសុខភាពទាំងអស់នឹងតើគាត់បាត់បង់ហើយបាត់នេះបាត់បង់សោះដូច្នេះអ្វីដែលមេធាវីគាត់និយាយហ្នឹងអាហ្នឹងគឺជារឿងបោកប្រាស់មហាជនទាំងស្រុងតែម្ដងខ្ញុំមិនដឹងថា គាត់ប្រហែលជារូបថតគាត់ហ្នឹងគឺគាត់និយាយបាត់ភ្នែកដូច្នេះខ្ញុំគិតថាយើងឲ្យនិយាយបាត់ភ្នែកវាមិនអីទេប៉ុន្តែកុំឲ្យតែយើងនឹងបាត់ការគិតបាត់មនសិការអាហ្នឹងទើបវាគ្រោះថ្នាក់ណាវាវាវាជារឿងមួយដែលយើងមិនអាចទទួលយកបានបាទ ចាចាអរគុណច្រើនក្នុងពេលនឹងដែរខ្ញុំសូមសូហ្វីគាត់ដូចជារងចាំយូរហើយគាត់ត្រៀមគាត់ត្រៀមមាត់ហើយគាត់តែសំណួរមុនដល់ពេលគាត់យូរពេកហើយចាចាចាសូមជួយខ្ញុំចង់ចូលរួមថាសកម្មភាពរបស់លោកកឹមសុខាអឺដែលគាត់យកទៅថាហ៊ុនសែនបិទសិទ្ធិមិនឲ្យធ្វើនយោបាយគឺត្រូវរបស់គាត់ដោយសារហេតុអ្វី គឺជាគាត់គាត់គាត់ត្រូវហ៊ុនសែនមិនឲ្យធ្វើនយោបាយដោយហ៊ុនសែនទិញគឹមសុខាមិនឲ្យធ្វើអ្វីទាំងអស់ អ្វីដែលខាត់បងប្រយោជន៍រួមប្រយោជន៍ជាតិប្រយោជន៍សង្គ្រោះជាតិគឺគាត់អត់អាចនិយាយបានទេតែអ្វីដែលគាត់និយាយបានបំបែកបំបាក់បំបាក់ទឹកចិត្តពលរដ្ឋខ្មែរអាហ្នឹងគឺគាត់គាត់អាចនិយាយបានបូករួមជាមួយណាពួកដែលនៅជុំវិញខាងគឹមសខារាប់ឆ្នាំហើយដែលវាយប្រហារលោកសំសង្រិទ្ធស៊ីគេមានទាំងវេទិកាទីគាត់ទៀតដែលបំបែកបំបាក់គឹមសខាសំស៊ីចេញពីគ្នាគឺវេទិកាកម្ពុជា Daily គេអញ្ជើញឡើងកម្ពុជា Daily សិតតែមនុស្សណា តែចេញមកវាយប្រហាររករឿងរកសង្ឃស៊ីអត់ឈប់អត់ឈរលើកតែលោកកឹមសខាអាហ្នឹងដែលយើងឃើញគេមិនឲ្យលោកកឹមសខានិយាយអ្វីដើម្បីកុំឲ្យខាត នយោបាយប៉ុន្តែ គេបង្កើតវេទិកាគេដើម្បី តែបំបីបំផាស់ហ្នឹងហើយនឹងគឺជាការចូលរួម របស់កម្ពុជាដេលី ចូលរួមជាមួយមេធាវី និងបពពួកខាងកឹមសខាទាំងអស់គឺយើងឃើញហើយណាយើងយល់ថាលោកកឹមសខាគេមិនឲ្យធ្វើនយោបាយណាគាត់នៅក្នុងកញ្ញាក្នុងក្នុងកណ្ដាប់ដៃគេ ចុះឯណាដែលគាត់បោកពលរដ្ឋខ្មែររាប់ឆ្នាំហើយណាសម្លឹកលក់មិនទិញសម្លឹកមិនខ្លាចចុះបើសិនជាគាត់អ្នកនយោបាយមែនហេតុអ្វីអាងលក់មិនទិញសម្លឹកមិនខ្លាចដែលភាសាគាត់បោកពលរដ្ឋខ្មែរនិយាយប្រាប់ពលរដ្ឋខ្មែរនោះឯណាបាត់ទៅណាហើយហេតុតែពេលយើងជាអ្នកនយោបាយយើងជាអ្នកជួមុខយើងជាអ្នកមេដឹកនាំគេណាពលរដ្ឋគ្រប់កន្លែងទាំងអស់គេមានការដូចថាក្លាហានតស៊ូណាចង់ធ្វើបដកម្មចង់ទាមទារអ្វីដើម្បីជាសិទ្ធិរបស់គាត់ គាត់មានតែដើរប្រក្រាបគេកុំឲ្យមាត់កុំឲ្យក មានតែវាយប្រហារលោកសំស៊ីលោកសំស៊ីនៅក្រៅប្រទេសគាត់និយាយរីគុណលោកកឹមសុខាអឺលោកហ៊ុនសែនមានតែស្ដីឲ្យបាក់ពួកមានស្ដីឲ្យលោកសំរងស៊ីនិយាយឲ្យហ៊ុនសែននឹងខឹងដើម្បីតែធ្វើបាបចាប់អ្នកក្នុងស្រុកខ្មែរដាក់គុកដាក់ខ្លួនឲ្យមិនធ្វើមិនបានហើយនឹងមកខាត់មកខាំងមកទើសនឹងអ្នកនៅក្រៅប្រទេសធ្វើបើសិនជាគាត់ណាចង់ជួយជាតិពិតប្រាកដមែនគាត់អត់អាចធ្វើនយោបាយបានមែន គាត់ណាត្រូវតែ នៅស្ងៀមចោះប៉ុន្តែគាត់ក៏ត្រូវណាប្រាប់បពួកនៅជុំវិញខ្លួនគាត់ប្រាប់ថាកុំអោយមាត់អ្នកយើងធ្វើមិនបានទេទុកអោយគេធ្វើធ្វើទៅអ្នកណាធ្វើអីធ្វើបានទៅបើគាត់ជាអ្នកស្នេហាជាតិប្រកបមានអីគាត់ចូលរួមជាមួយដែរហ្នឹងណាដែលអ្នកដែលដើរជុំវិញគាត់រាល់ថ្ងៃហ្នឹងដែលស៊ីចောက်ជាមួយគ្នាខលជួបគ្នារាល់ថ្ងៃហ្នឹងបើសិនជាគាត់គិតថាគាត់ណាស្រឡាញ់សង្គ្រោះជាតិសមស៊ីគឹមសកាជាមនុស្សតែមួយគឺគាត់ត្រូវតែប្រាប់មនុស្សបុគ្គលជុំវិញខ្លួនគាត់ដែរដើម្បីកុំឲ្យខាតនយោបាយរួមណា មានអីតាំងពីដើមមកម្លេះដែលខ្ញុំស្ដាប់សម្លេងលោកហ៊ុនសែនហើយខ្ញុំឃើញទង្វើតាំងពីមុនមកគឺគឹមសុខាគាត់លេងល្ដិចជាមួយហ៊ុនសែនតាំងពីដើមមកម្លេះគឺខាងគឹមសុខាកូនគឹមសុខាប៉ពួកគឹមសុខាគឺថារករឿងអត់ឈប់អត់ឈប់មានតែពួកយើងសង្គ្រោះជាតិទេដូចខ្ញុំជាមួយម៉ៃក្មេកមួយបងប្អូនគណៈបកសង្គ្រោះជាតិសមាជិកទាំងអស់មានតែមេដឹកនាំសង្គ្រោះជាតិប្រាប់ហាមប្រាប់កុំអោយប៉ះពាល់លោកគឹមសុខា កុំឲ្យនិយាយប៉ះពាល់រឿងគំសកាទុករគំសកាមួយឡែកដើម្បីកុំឲ្យចូលក្នុងអន្ទាក់របស់គេគឺជាការបំបែកបំបាក់របស់គេចំពោះយើងពួកយើងអត់ធ្ងន់ទាំងអស់គ្នាតែអាការអត់ធ្ងន់របស់យើងមានកំណត់ណាពីពួកយើងមិនស្រឡាញ់យើងមិនស្រឡាញ់លោកគឹមសខាទេយើងស្រឡាញ់សង្គ្រោះជាតិដែលមានឈ្មោះសមស៊ីគឹមសខាគឺជាមនុស្សតែមួយហើយសង្គ្រោះជាតិគឺគាត់ទុកប្រយោជន៍រួមពួកយើងអត់ធ្ងន់តតែមែនទេប៉ុន្តែម្ដងម្កាលអាការអត់ធ្ងន់ហ្នឹងគឺយើងទ្រាំព្រោះអីយើងជាពលរដ្ឋដែលគ្រប់គ្រងធម្មតា គឺយើងចំណាយលុយថវិកាពេលវេលាទាំងអស់ហ្នឹងមិនមែនសម្រាប់លោកគុំសខាទេគឺយើងសម្រាប់គណៈបកហើយដល់ពេលសម្រាប់គណៈបកនេះចុះហេតុអ្វីបើគុំសខា មានគោលដៅតែមួយយើងនិយាយជាដល់ដែរដែរដើម្បី តែគុំឲ្យពួកខាងគុំសខានឹងបោកប្រាស់យកផ្លេសមកបាយបហាមកបាយបហាពួកយើងបន្តទៅទៀតហ្នឹងហើយអាការអត់ធ្មត់របស់ពួកយើងគឺមានតែគួរអ្នកគ្រប់គ្រងដូចជាខ្ញុំឬបងប្អូនជាគ្រប់គ្រងដាក់ខ្លះខ្លះគេចោតសិតតែលោកសំស៊ីនបង្កើតក្រុមជេរ សុខសមាជិកបង្កើតក្រុមវាយប្រហារលោកកឹមសុខាចុះពួកគាត់នោះដែលបង្កើតមកជាបចោជាពិសេសមន្ត្រីមន្ត្រីរបស់កឹមសុខាដឹងជាប់គាត់នោះដែលវាយប្រហារលោកសននឹងស៊ីមិនក៏មិននិយាយផងហើយបើនិយាយរឿងថាគណៈបកសង្គ្រោះជាតិអត់មានមន្ត្រីណាណាដែលទៅវាយប្រហារចេញមុខមកបង្កើតវេទិកាចេញមុខមកវាយលោកកឹមសុខាគឺអត់តែមានតែអ្នកគ្រប់គ្រងឯងណាដោយពួកខ្ញុំអីជាដើមគឺមានតែការបង្ក្រាបមានតែការមានមានតែការគេស្ដីឲ្យពីលើមកដើម្បីកុំឲ្យជាងនឹងចុះចូលក្នុងអន្ទាក់របស់គេ តែពួកយើងទ្រាំវាមិនបានពីព្រោះអីពីព្រោះយើងស្រឡាញ់សង្គ្រោះជាតិយើងអត់ចង់ឲ្យគឹមសខាបែកចេញទេយើងចង់បានគឹមសខាសំសិទ្ធគឺជាមនុស្សតែមួយទោះជាយើងដឹងថាគឹមសខាមានឈ្មោះអាស្រូវស្រីញីអូនបងពុកអលួយយ៉ាងណាក៏យើងអត់ខ្វល់ទេសំខាន់ឲ្យតែគាត់មានអាដំគតិស្នេហាជាតិប្រកបគឺយើងទទួលយកបានអារឿងស្រីញីអូនបងជារឿងរបស់គាត់ជារឿងឯកជនរបស់គាត់ទេប៉ុន្តែគាត់មានបានអញ្ចឹងណាអាយើងអនុគ្រោះឲ្យគាត់ហើយមានតែគាត់យកអាអាការអនុគ្រោះរបស់មើងងាយពួកយើងឲ្យគ្រប់គ្រងគាត់ទៀត ថាដូចជាពួកយើងភ្លើណាចឹងធ្វើពួកយើងខ្វះមនុស្សអ្នកអ្នកនយោបាយមកដឹកនាំចឹងមិនមែនមានតែគំសខាជាអ្នកស្នេហាជាតិមានពលរដ្ឋមានអ្នកដតីទៀតដែលជាអ្នកស្នេហាជាតិបើអត់គំសខាទៅមានគេដតីទៀតចេញមកអញ្ចឹងគេអត់គំសខាក៏អត់ជាបញ្ហាដែរកុំឲ្យតែគំសខានឹងប្រាក់ពួកមកធ្វើជាបញ្ហារបស់ហ្នឹងហ្នឹងហើយយើងធ្វើឲ្យយើងមានសេចក្តីទុកចិត្តធ្វើឲ្យយើងមានមានស្អីគេអឺគេហៅថាក្តីសង្ឃឹមណា នៅចាក់សង្ឃឹមពួកគាត់ធ្វើឲ្យយើងមានសេចក្តីសង្ឃឹមសំស៊ីគឹមសុខាគឺជាមនុស្សតែមួយតែគឹមសុខាធ្វើឲ្យយើងអស់ក្តីសង្ឃឹមអាកៃហ្នឹងធ្វើឲ្យពួកយើងទ្រាំមិនបានបកស្បែកគឹមសុខាត្រឡប់វិញកុំឲ្យបោកយើងបន្តទៅទៀតពីព្រោះអីយើងចង់បានមនុស្សស្នេហាជាតិប្រកបយើងចង់បានអ្នកនយោបាយប្រកបយើងអត់ចង់បានអ្នកនយោបាយបោកប្រាស់យកនយោបាយធ្វើជាអាជីពបោកយើងបន្តទៅទៀតព្រោះយើងដល់អង្គហើយពួកប្រទេសយើងកំពុងតែលិចដងជាពិសេសគឹមសុខាហ្នឹងដឹងហើយតើអី ហ៊ុនសែនគឺជាអាយ៉ងយួនយួនមានគ្រប់ស្ថាប័នទាំងអស់ណាដែលបង្កប់នៅក្នុងស្រុកខ្មែរចុះហេតុអ្វីចាំបាច់លួចក្បាលឲ្យគេឈប់បោកពលរដ្ឋបន្តទៅទៀតទៅចាខ្ញុំទោះខំតិចព្រោះវាយូរឆ្នាំវាក្រអរគុណណាស់សូហ្វី ដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីតកតងនឹងសកម្មភាពដែលសូហ្វីគាត់បានបកស្រាយអំញ្ញមិញហ្នឹងនិយាយអំពីសិទ្ធិផ្ទាល់ខ្លួនដែលមេធាវីរបស់លោកកំសខាគឺអ្នកស្រីមេសូធីរី ដែលគាត់ថាគាត់អត់ មានទេសិទ្ធិសេរីភាពផ្ទាល់ខ្លួននោះក៏ប៉ុន្តែដែលយើងឃើញសកម្មភាពខាងក្រៅដោយដែល Sophie គាត់បកស្រាយអំបញ្ញមិញនោះគឺថាសេរីភាពគាត់នោះគឺពេញបឹកតែម្ដងគឺគាត់ប្រើយ៉ាងពេញទំហឹងមិនត្រឹមតែប៉ុណ្្នឹងទេគាត់ផ្ដល់សេរីភាពឲ្យកូនចៅនៅជុំវិញខ្លួនគាត់នោះក្នុងការវាយប្រហារមកថ្នាក់ដឹកនាំសង្គ្រោះជាតិនៅក្រៅប្រទេសនោះគឺខ្លាំងមែនទែនមានមុតចន្ទាសួនសេរីដាមានអឺស្អីគេមានមួយទៀតហ្នឹងដែលថាវាយខ្លាំងណាស់ហ្នឹងចូលបន្ថែមបន្តិចបាននេះម៉េចម៉េច ដែលចាក់សុំជួយចំពោះលោកគឹមសខាពីដំបូងឡើយណាគឺពួកយើងនៅប្រទេសអាល្លឺម៉ង់គឺពួកយើងសាមគ្គីគ្នាត្រឹមត្រូវគឺយើងទៅកន្លែងណាក៏ដោយតង្វងតវងចេញមុខមកធ្វើបាតកម្មដើម្បីតែឲ្យគេដោះលែងលោកគឹមសខាខ្ញុំក៏ដោយម៉ៃក្មេងក៏ដោយណាគឺយើងសិតតែមានណាមានកិច្ចការត្រូវត្រូវធ្វើពួកខ្ញុំនៅផ្ទះដោយតែខ្ញុំមានកូនទូចណាម៉ៃក្មេងគាត់នៅថែថែទាំប្តីមានកូនចៅផ្ទះសំបីគឺយើងមានកិច្ចការទៅធ្វើចុះហេតុអ្វីយើងសុកចិត្តលះបងពេលទៅធ្វើបាតកម្មម្ដងម្ដងរកមនុស្សឲ្យមកមើលកូនហើយ យើងមិនមែនធ្វើដើម្បីខ្លួនឯងគឺតែធ្វើដើម្បីឲ្យដូចគេដោះលែងលកឹមស្ខាដើម្បីលកឹមស្ខាដែលយើងឲ្យតម្លៃគាត់ជាអ្នកនយោបាយយើងឲ្យតម្លៃគាត់ជាអ្នកនយោបាយតែពួកគាត់នេះដល់ឲ្យបានតម្លៃពីយើងណាដែលយើងខំលើកកិត្តិយសគាត់នេះដែលខំប្រឹងអត់ពុតណាសូម្បីតែសម្លេងពីមុនមកគេចេញសម្លេងកឹមសខាមានសេរីអូនបងយកលុយស្អីណាយកទៅឲ្យសេរីអូនបងតាក់ពាន់យើងអត់ខ្វល់ទេយើងសុកចិត្តប្រឡប់ថាហ្នឹងមិនមែនទេគេធ្វើទេគេចង់បំបែកបំបាក់យើងមិនមែនជាសម្លេងការពិតទេយើងខំណា គេខំកាយបើកតែយើងខំកាយបិទណាពួកហ៊ុនសែនខំបញ្ចេញអាសឹមអាទាំងអស់ហ្នឹងមកដើម្បីតែបំបីបំបាក់សង្គ្រោះជាតិដើម្បីបំបីបំបាក់មកពលរដ្ឋគ្រប់គ្រងប៉ុន្តែយើង យើងខំអត់ធ្មត់យើងថាសលេងនឹងមិនមែនសលេងពិតប្រកបទេខំសែនចង់បំបីបំបាក់យើងកុំជឿយើងខំបិទទៀតប៉ុន្តែខាងគឹមសខាខ្លួនឯងគាត់ខំកាយរបស់ខ្លួនឯងឲ្យយើងឃើញរង្វើសប្តាហ៍ថ្ងៃហ្នឹងចាខ្ញុំទោសនេះគឺជា អ្វីដែលស៊ូហ្វីគាត់ចង់បកស្រាយអំពីអឺ ទុច្ចរិតភាពរបស់ក្រមខាងលោកកឹមសុខាតែងផ្ដល់ឱកាសឲ្យកូនចៅគាត់ចេញមកវាយផាតថ្នាក់ដឹកនាំសង្គ្រោះជាតិក៏ដូចជាបំបាក់ទឹកចិត្តចាខ្ញុំក៏ចង់បន្តទៅលោកប៉ាសុខឿនតាក់ទងអំពីសកម្មភាពលោកកឹមសុខា ជានិច្ចការយើងអត់ដែលលើឃើញលោកកឹមសុខាគាត់មានការឲ្យថាប្តឹងទៀមទាដើម្បីឲ្យថាការពារខ្លួនទៀមទាសិទ្ធឧថា ធ្វើមិនយកសង្គ្រោះជាតិត្រឡប់មកវាបានហើយប្រឆាំងដាច់យ៉ាងការអត់ទេគាត់តែងតែ ដូចថាគាត់មានជំនឿទៅលើតឡាការក្រុងភ្នំពេញហើយអាការឡើងតឡាការរបស់គាត់ហ្នឹងវាមិនមែនគឺថាវាទៅជាភាពវាទៅជាវាដល់ឥឡូវទៅធ្វើឲ្យប្រជាអ្នកគ្រប់គ្រងធុញទ្រាន់ណាទៅជាគេគេស្គាល់នៅសម្ដានពិតរបស់គាត់ថាជាពុតបត់បើយើងនិយាយភាសាសម្រាយមកវាជាការកុហកបោកប្រាស់តើនយោបាយរបៀបគាត់ហ្នឹងអាគេថានយោបាយប្រជា ពិថត់ហ្នឹងតើគាត់ធ្វើហ្នឹងគាត់មានចេតនាថាគាត់ហ្នឹង គាត់ធ្វើនឹងគាត់គិតថាគាត់បោកគេបានឬក៏វាយ៉ាងម៉េចសូមខ្ញុំសូមសូមឲ្យលោកសខឿនជួយបកស្រាយឲ្យបានកាន់តែក្បោះក្បាយជាងនឹងបន្តិចប្រាប់ទៅបងប្អូនយើងបាទសូមអរគុណតាមលេខកលាការបើនិយាយទៅគឺលោកកឹមសុខាគាត់ដឹងច្បាស់ថាសង្គមជាតិអឺមានផ្លូវពីរទី1អាចនឹងរស់ឡើងវិញក៏ប៉ុន្តែ រយៈពេលយូរអាចរហូតទៅដល់មុនឆ្នាំ2028ដែលកម្មសុខាគាត់នឹងឡើងដឹកនាំគណៈបកសង្គមជាតិវិញដោយពេលនោះហ៊ុនសែនគាត់យល់ឃើញថាទី1សង្គមជាតិខ្សោយបាត់បង់អ្នកគ្រប់គ្រងទី2អាចសង្គមជាតិបែកបាក់គ្នាទាំងស្រុង ទី3មានគណៈបកផ្សេងបកើទៅមកដណ្ដើមសម្លេងមួយភាគធំរបស់សង្គមជាតិចាទី4គាត់រៀបចំកម្លាំងនៅក្នុងបកគាត់នឹងរឹងមាំជាពិសេសអ្នកបន្តវេនគាត់ដូចជាហ៊ុនម៉ាណែតកូនគាត់នឹងរឹងមាំរួចហើយដើម្បីមកប្រកួតប្រជែងជាមួយនឹងអ្នកនយោបាយថ្មីអញ្ចឹងអាចំណុច4នឹងសំខាន់ លោកកឹមសាគាត់ដឹងច្បាស់គាត់ថាផ្លូវនឹងគឺវាអញ្ចឹងឯងអត់មានអីលើសពីហ្នឹងឯងអញ្ចឹងមកគាត់ទ្រាំហើយការទ្រាំមកគាត់ដោយផ្អែកទៅលើលក្ខខណ្ឌពីរទី1ហ៊ុនសែនគាត់ឲ្យគាត់ជាប់គុកជាបែបជា VIP អត់មានប្របាយទេនៅផ្ទះដេកក្នុងវិឡា ដេកអោបប្រពន្ធមានស្រីមានញីមានមនុស្សហែហោមមានសម្ភារៈលុយកាក់លុយចាយគឺហាលកើនទ្រព្យសម្បត្តិណាមកសបោបែបណាស្អីក៏អត់ខ្វះអញ្ចឹងគឺលោកកឹមសុខាក៏ក៏អត់ខ្វះអានឹងដែលជាលក្ខណៈមួយមួយទៀតគឺថា អត់ខ្វល់យ៉ាងម៉េចទៀតគ្រាន់ថាគាត់នឹងនៅជាប្រធានបកតដែលអត់ខ្វល់ទេពីព្រោះទោះបីប្រហែលឆ្នាំក៏ដោយគាត់នឹងនៅតែជា ប្រធានបកមានលុយចាយបាយស៊ីចុកគឺថាសบายជា VIP ហើយអត់ខ្វល់អញ្ចឹងគាត់នៅជាប្រធានបកតដែលអត់មានខ្វល់អីទេចង់ចំណាយប្រហែលឆ្នាំដល់20 3ឆ្នាំដល់ឥឡូវ20មុន2023គាត់គាត់គាត់ទេពីព្រោះគាត់អត់មានជួបទុកលំបាកអីគាត់សែនឲ្យគាត់ជាប់គុកជាលក្ខណៈ VIP ស្រួលអាហ្នឹងហ្នឹងចំណុចមួយទៀតគឺថាហ៊ុនសែនឲ្យគាត់សំទោសលោកសុខឿនបើចឹងបានន័យថាលោកកឹមសុខាស៊ីឈ្នួលចាប់គុកយើងយើងអាចនិយាយអញ្ចឹងបានមិនខុសទេស្រេចតែបងប្អូននិយាយអឺមួយទៀតគឺថាដែល លោកហ៊ុនសែនក៏រៀបចំ scenario ឲ្យពួកយើងដឹងហើយក្នុងការសន្ទនាសន្ទនាហ្នឹងគឺថារៀបចំ scenario ហ្នឹងចាហើយអ្វីដែលសំខាន់ហ្នឹងគឺថា scenario ហ្នឹងគឺកើតឡើងដោយសារលោកកឹមសុខាគាត់ជាប់ផ្លេរបស់ហ៊ុនសែនរឿងស្រីញីអញ្ចឹងបានហ៊ុនសែនក៏រៀបចំសញ្ញារយោនឹងបានហើយយកលោកកឹមសុខានឹងធ្វើជាចំណាប់ខ្មាំងនយោបាយបាទ អញ្ចឹងអាលក្ខណៈមូលដ្ឋានសំខាន់ពីរហ្នឹងលោកកឹមសុខាក៏ខ្វល់គាត់ដឹងណាព្រោះអីគាត់ជាប់គុកជា VIP គាត់មិនខ្វល់ទេណាបានសង្កត់ខ្ញុំសុំកាត់តាមគាត់ខ្វល់ហ៊ុនសែនរៀបចំសេណារីយ៉ូគាត់ជាប្រធានបកជួយកម្ចាត់អាលោកសំរងស៊ីឲ្យហើយគាត់បានជាប្រធានបកហើយហើយគាត់រួចអារឿងជាមួយនឹងអឺដែលគាត់ ជំពាក់វគ្គមុនរឿងដុល្លារការរឿងស្រីនេះធម្មតាយើងកំពុងតែតាំងខ្លួនជាអ្នកនយោបាយជាប់ពួកអីតើទៅជាប់ពួករឿងស្រីនេះអំបុកអំបែងវាជារឿងមួយគួរអាម៉ាស់ឆាក់ខ្មាស់គេឬឆាក់អន្តរជាតិខ្មាស់កូនចៅប្រពន្ធកូនខ្លួនឯងអ្នកដែលយើងធ្លាប់ជាពិសេសមនុស្សដែលគាត់ធ្លាប់ធ្វើការជាមួយពួកអង្គការមន្ត្រីអង្គការជាតិអន្តរជាតិហ៎ធ្លាប់ឲ្យលុយគាត់បើកអង្គការក៏ខ្មាស់គេណាហ្នឹងមិនដឹងយកមុខទៅទុកឯណាទេណា ប៉ុន្តែលោកបានសុខខ្ញុំសូមកាត់បន្តិចបើសិន ជាគ្រាន់តែរឿងស្រីនីបងប្អូនពលរដ្ឋយើងភាកច្រើនគឺយើងដឹងហើយប៉ុន្តែយើងអនុគ្រោះឲ្យគាត់យើងទទួលយកគាត់មិនមែនជាបញ្ហាអារឿងស្រីនីដែលហ៊ុនសែនចាប់កំហុសរបស់គាត់មិនមែនជាបញ្ហាទេបើសិនជាគាត់អូខេគាត់មានស្រីនីបុកអលួយអីសោះបែបយ៉ាងអស់អត់ជាបញ្ហាសម្រាប់យើងឲ្យតែគាត់មានឧត្តមគតិពិតប្រាកដឲ្យគាត់ក្លាហានពិតប្រាកដគឺគាត់ចេញមកនិយាយក្លាហានទេ គាត់មិនខ្លាចហាមអានេះខ្ញុំថាអានេះអាពាក្យដែលនិយាយថាគម្រាមមិនខ្លាចសម្លុតមិនខ្លាចនឹងអនុក្រំតែជាទិសស្រីបោកប្រាស់ទេចាចាអាពួកស្រីនេះមិនខ្លាហានមិនពួកស្រីពួកពិសេសពីក៏មានច្រើនដែរជាពិសេសគឺលោកហ៊ុនសែនបាក់ពួកគឺមានច្រើនដែរអ្នកណាក៏ដឹងដែរពិភពលោកនេះដឹងទាំងអស់គ្នាពួក CP ស្រឿងស្រីញីអូនបងពុកអាលួយទិញគេផ្លន់គេទម្លប់ប្រពន្ធគេយើងដឹងទាំងអស់ ចំពោះអញ្ចឹងហើយបានយើងអនុគ្រោះលោកគឹមសុខា អ្វីដែលយើងទទួលយកមិនបាននេះមិនមែនដោយសារគាត់មានសេរីងងទេដោយសារតែគាត់ចូលរួមបំផ្លាញសង្គ្រោះជាតិគាត់ចូលរួមបំបែកសង្គ្រោះជាតិណាគាត់ចូលរួមកំចាត់ណាគណៈបកសង្គ្រោះជាតិបំបែកចេញជាជំរាបជំរាបបើសិនជាគាត់គ្មានគំនិតបំបែកបំបាក់ឥឡូវហ្នឹងគាត់4ឆ្នាំហើយដែលគាត់ធ្វើការមិនបានហេតុអីបានជាគាត់មិនផ្ទេតំណែងឲ្យលោកសំរងស៊ីត្រឡប់មកវិញ ចំណុចសំខាន់កន្លែងនេះប្រវត្តិធ្វើអីខ្ញុំគាត់ថាមិនបាច់ទេតំណែងឲ្យលោកប្រធានសំរងស៊ីទេបើយើងនិយាយអំពីការលះបង់ណានៅក្នុងដំណាក់កាលអន្តរកាលហ្នឹងដូចយើងគាត់គួរមើលគំរូលោកប្រធានសំរងស៊ីពេលដែលគេមួនបកាច់គាត់ចោតទោសលើគាត់គាត់ក៏ព្យាយាមលាចេញពីតំណែងភ្លាមដើម្បីអីកុំឲ្យគេយកលេសហ្នឹងរំលាយគណៈបករំលាយគណៈបកលោកកឹមសុខា មកកំថា live ធៀបជាមួយនឹងលោកប្រធានសំរាំងស៊ីសំបីតែជាមួយបាតជើងលោកអ៊ុំសមានក៏អត់ស្មើផងមូលហេតុអីលោកអ៊ុំសមានពេលហ្នឹងគាត់ជាប់គុកគាត់សុកចិត្តសរសេរលិខិតលាលែងពីសមាជិកគណៈបកដើម្បីកុំឲ្យគេយកលេសហ្នឹងរំលាយគណៈបកផងដែរឃើញទេអញ្ចឹងយើងគិតមើលលោកកម្មសខាសំបីតបាជើងលោកអ៊ុំសមានអត់ស្មើផងហើយគាត់ដឹកតែខ្លួនគេចាប់ហើយបងប្អូនទៅមើលទៅ របាយការណ៍60ទំព័រជាងដែលគេយកមកធ្វើជាតនហិករំលាយគណៈបកសង្គ្រោះជាតិគឺកម្មសខាទាំងអស់អត់មានពាក់ព័ន្ធជាមួយសំរាំងស៊ីបន្តិចទេអត់មានពាក់ព័ន្ធជាមួយសកម្មជនដណាផ្សេងទេត្រូវមើលទៅបត់ចោលគេអានឹងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជឿការញុះញង់របស់ក្រមអាត្រឹមត្រូវណាអាតាប់អាតុញឬក៏មនុស្សដែលជុំវិញ អឺលោកកឹមសុខានឹងយកទៅមើលទៅសាលដីកាដែលគេចេញសម្រាប់រឿងគេរំលាយសង្គ្រោះជាតិចោតក្បត់អស់ហ្នឹងគឺលោកកឹមសុខាទាំងអស់ណាចាខ្ញុំសូមបន្ថែមកន្លែងបន្តិចទៀតហ្នឹងឯងបើសិនជាលោកកឹមសុខាគាត់ដឹងថាខ្លួនគាត់រឿងអាស្រូវស្រីញីអូនបងពុកអាលួយទាំងអស់ហ្នឹងហើយគេរំលាយសង្គ្រោះជាតិដោយគេចោទគាត់ថាគាត់ក្បត់ជាតិ គាត់ទៅជែកម្នាក់តំណងជាមួយបរទេសខាងអាម៉ង់ដើម្បីតែធ្វើរដ្ឋប្រហារហ៊ុនសែនឬក៏ធ្វើអត្តកម្មអីអ្វីមួយអ្វីដែលតាមគេចោទហ្នឹងណាគឺគាត់ទៅតែផ្ទេរតំណែងឲ្យលោកសំរងស៊ីត្រឡប់មកវិញបើសិនជាគាត់ចង់ជួយសង្គ្រោះជាតិបើសិនជាគាត់ផ្ទេរតំណែងឲ្យលោកសំរងស៊ីទៅវិញគឺគាត់គេដោះលែងចេញពីគុកគេជប់រោរឿងគាត់ហើយព្រោះថ្ងៃគេរោរឿងគាត់ដោយសារគាត់ដេកអោបមេសង្គ្រោះជាតិហ្នឹងឯងជាការប៉ះជាការប៉ះប៉ុន្តែដូចខ្ញុំបញ្ជាក់មិញខ្ញុំអត់តបញ្ចប់ទេខ្ញុំថាបើសិនជា ដោះលែងបើគាត់យកគំរូតាមលោកប្រធានសំរងស៊ីគាត់លាលែងតំណែងទៅមិនបាច់ឲ្យលោកប្រធានសំរងស៊ីទេព្រោះលោកប្រធានសំរងស៊ីកំពុងតែជាប់ចោលគេដែរឲ្យទៅអ្នកផ្សេងទៅអត់ខ្វះទេដូចជាអ្នកដែលអត់មានទោសពាក់ព័ន្ធមានច្រើនណាឲ្យជាតំណាងសិនទៅមិនខ្វះទេដែលជាសកម្មជនជាអិសរជននយោបាយដែលមានមនសិការឧត្តមគតិឲ្យទៅហើយគាត់គ្រប់គ្រងពួកគេទៅ កុំឲ្យគេរំលាយសង្គ្រោះជាតិធ្វើដោយលោកប្រធានសំរងស៊ីធ្វើដោយលោកអ៊ុំសំអាតណាយើងត្រូវតែមានស្មារតីទទួលខុសត្រូវហើយនឹងលះបង់ដើម្បីប្រយោជន៍រួមប្រយោជន៍ជាតិយើងទៅធ្វើមេដឹកនាំគេយ៉ាងម៉េចបើយើងអាត្មានិយមអញ្ចឹងណាហើយมันមានគំនិតទទួលខុសត្រូវបែបហ្នឹងបាទអរគុណច្រើនលោកសុខឿនប៉ុន្តែខ្ញុំអំបញ្ញមិនមុននឹងដែលនៅពេលដែលលោកចោតសួរឆ្លើយឆ្លងគ្នាជាមួយសូហ្វីហ្នឹង ខ្ញុំឃើញសំណួរមួយដែលលោកឆ្លើយជាមួយនឹងសូហ្វីអឺសូហ្វីបានថាលោកកឹមសខាមិនខ្លាខ្លាហានប៉ុន្តែលោកថាមិនខ្លាហានទេអឺខ្ញុំឃើញចំនួនចម្លើយចំនួននឹងមួយដែលលោកបានឆ្លើយតបទៅសូហ្វីថាលោកកឹមសខាមិនក្លាហាន ទេប៉ុន្តែខ្ញុំឃើញកូនចៅដែលស្និទ្ធដែលនៅគៀកគៀកជាប់នឹងចន្លោះឃ្លៀកលោកកឹមសខាហ្នឹងជាប់ឃ្លៀកលោកកឹមសខាហ្នឹងបាននិយាយថាលោកកឹមសខា គេតែងយកកឹមយកលោកកឹមសខាហ្នឹងប្រៀបធៀបជាមួយនឹងមេដឹកនាំអ៊ុយក្រែនបច្ចុប្បន្ននេះគឺលោក Helensky ថាគឺជាវីរៈជន គឺជាអ្នកក្លាហានចំណុចហ្នឹងថាតើលោកកឹមសខាជាវីរៈជនបែបម៉េចចាក់សូមជួយឥឡូវខ្ញុំមិននេះខ្ញុំឃើញពួកខ្ញុំយកទៅផ្សាយដែរពេលអ្នកគ្រប់គ្រងមនុស្សចំណិតចំណិតគាត់ ព្យាយាមលើកតម្កើងលោកកឹមសុខាទៅនឹងលោកសេលិនស្គីដែលជាប្រធានាធិបតីប្រទេសយូក្រែនគឺខ្ញុំគ្រាន់តែពោះចិត្តហ្នឹងហើយខ្ញុំចង់ប្រាប់បងប្អូនមួយបើបងប្អូនហើយមួយទៀតបើបងប្អូនណាមិនជឿសួរលោកម៉ែណាទៅម៉ែណាកាលមុននោះនៅជាមួយខ្ញុំយើងគ្រប់គ្រងគ្នាជាមួយលោកឆាំចានីលោកយាយចាណាពេលដែលពួកខ្ញុំរត់មកថៃពេលដែលគេគម្រាមសម្លាប់ហើយ ជាពិសេសពេលលោកកឹមសុខាគាត់គ្រប់គ្រងពួកខ្ញុំរឿងព្រំដែនកាលនោះក៏គេគម្រាមគាត់ដែរគាត់ក៏រត់មកថៃដែរប៉ុន្តែគាត់ត្រឡប់ទៅស្រុកខ្មែរវិញដោយសារអីគាត់ចរចាគេពីខាងក្រោយគេចរចាគេទៅក៏គេធានាឲ្យទៅនឹងក៏រត់ទៅស្រុកខ្មែរវិញទៅ តាមពិតទៅរត់បាស់ជើងឯងហុយដីព្រាត ដោយពួកខ្ញុំដែរហ្នឹងមកជាមួយគ្នាហ្នឹងសួរលោកម៉ែណាទៅអាហ្នឹងបើថាអូខេលោកកឹមសុខាអីក្លាហានអីសួរលោកចាំខាងនេះទៅសួរលោកយាយចន្ទាទៅហើយបើថាចង់ហៅលោកកឹមសុខាមកទូលោកខ្ញុំទៅណាថាមានបានរត់ទៅអត់កាលហ្នឹងណាប្រផាត់ប្រភីជាមួយគ្នាទេដល់អាហ្នឹងចំណុចមួយចំណុចមួយទៀតបើយើងថាគាត់ក្លាហានឥឡូវនេះគាត់បើយើងនិយាយកណ្ដុងនយោបាយគាត់ណាគាត់ហ្នឹងគឺ សំសពជាមួយហ៊ុនសែនហើយនិយាយស្អីក៏ដោយគឺអត់ដែលប៉ះហ៊ុនសែនទេមិនដែលតែម្ដងណាអត់ហ៊ានតែម្ដងខ្ញុំថាឡើយគាត់សម្បីតាកូនចៅគាត់នឹងទាំងអស់គឺនាំគ្នាបែកកណ្ដុងមកលោកប្រធានសំរាំងស៊ីដូចពួកបាក់កណ្ដុងឆ្កែដោយពួកបាក់ប្រជាជន100%តែម្ដងអាសឃើញគេយកប៉ះពាល់គណៈបកប្រជាជនអត់មានមកប៉ះពាល់នយោបាយនយោបាយបកប្រជាជនអត់ទេឥឡូវហ្នឹងគឺថា កណ្ងហ្នឹងមកសំរាំងស៊ីគ្នាឯងដែលចាត់ថាជាដៃគូនយោបាយជាគ្រូសាតែមួយណាហើយយើងគិតមើលគាត់រឿងសំខាន់ដែលថាយើងថាយើងបែរកណ្ងយ៉ាងម៉េចបងប្អូនទៅមើលសារលោកកឹមសុខាមិនមែនម្ដងពីរដងហាមតាំងពីហាមយើងមិនអោយប្រើឈ្មោះគាត់តាំងពីឌឺដងសិតតែជើងមិនជាប់អីក្បាលមិនជាប់មេជើងមិនជាប់ដីអឺលោកសុខិតអាចអាចអាចធ្វើការប្រៀបធៀបចេះ តែភាពខុសគ្នារវាងព្រោះឥឡូវយើងឃើញគេធ្វើការប្រៀបធៀបហើយយើងឃើញអ្នកគៀកគៀកហ្នឹងហ្នឹងហើយខ្ញុំខ្ញុំនឹងចូលទៅដល់ឥឡូវគឺខុសគ្នាយ៉ាងម៉េចចង់ចង់ឲ្យលោកសុខឿនជួយបញ្ជាក់កន្លែងហ្នឹងអានេះចំណុចទី2ចំណុចទី3យើងឃើញថាពេលដែលមានរឿងក្តីក្តាមជាមួយនឹងនាងស្រីមុំចារត់ប្រូចណាបានតែគេប្តឹងព្រាមរត់ប្រូច ចូលទៅស្នាក់ការសង្គ្រោះជាតិចក្រអង្រែហើយពេលនោះខ្ញុំអាណិតលោកប្រធានសំរាវស៊ីណាលោកអេងឆៃអៀងលោកស្រីមូសុខួរខ្ញុំប្រាប់គេគុំទៅច្រឡំពួកកូនចៅលោកកឹមសុខាយកក្បាលគិតទៅរវល់ពលរឿងអស់ហ្នឹងមានតាំងពីប៉ុលហំមានតាំងយ៉ែមបញ្ញរិទ្ធពួកអស់ហ្នឹងមិនដែលទៅយកក្បាលហាកតុយគិតរឿងឈឺក្បាលហាកតុយអស់ហ្នឹងទេមានតាំងរៀលខេមរិនពួកហ្នឹងមិនដែលទៅខ្វល់អីរឿងចឹងចឹងទេ យកតែមករួចតែខ្លួនទេណាបានតែស្រែកជំទាវអញ្ចឹងចឹងទេរកប្រយោជន៍ទេសម័យហ្នឹងពេលដែលមានរឿងណាលោកប្រធានសំរាំងស៊ីលោកណាអេងឆៃអៀងមួសុខូថ្នាក់រួមជុំវិញគាត់ទាំងអស់ហ្នឹងនិយាយថាប្រជុំគ្នាណាហើយអង្វរលោកប្រធានសំរាំងស៊ីណាឲ្យលោកប្រធានសំរាំងស៊ីរៀបចំកម្លាំងដឹកមកបងប្អូនតាមខេត្តនេះអាទិត្យក្រោយខេត្តនោះ ទឹកក្រោយអ្នកស្រុកនេះបដូរវេនសកម្មជន20 30នាក់20 30នាក់ឲ្យមកជួយយាមដល់ស្នាក់ការ6ខែបងប្អូនយើងរៀបចំអស់លុយប្រមាណបងប្អូនគិតជាលុយកាក់ការដឹកជញ្ជូនបាយទឹកហូបចុកស្នាក់នៅណាយលុយរហូតបងប្អូនគិតមើលអស់លុយកាក់ប្រមាណហើយគាត់នៅក្នុងស្នាក់ការនឹងទៅទៀត មិនត្រឹមតែអ្នកបដិយាមអមីថោងកូនចៅអ្នកអង្គរៈការពារគាត់ប្រមាណនេះបាយទឹកសពបែបយ៉ាងគិតទៅឲ្យចំណាយប្រមាណខ្ញុំសួរបងប្អូនរត់ប្រូចណាអ្នកក្លាហានហើយយើងទៅធៀបជាមួយ Zelensky យ៉ាងម៉េច Zelensky គាត់ឈរជាមួយប្រជាជនច្បាំងជាមួយនឹងសូវៀតយក ជីវិតយកមកបដូរការពារទឹកបីចុះកឹមសុខាគាត់ច្បាំងជាមួយអ្នកណារាល់ថ្ងៃហ្នឹងច្បាំងជាមួយសំរាំងស៊ីហ្នឹងណាមួយស្រីមុំបាទហើយច្បាំងជាមួយនឹងអឺស្រីស្នេហ៍គាត់ហ្នឹងអាខ្លះរករឿងយកលុយទិញឡានអាខ្លះរករឿងរកលុយទិញដីអាខ្លះរករឿងលុយទិញកូនណាអាខ្លះរករឿងលុយទិញរបស់សម្ភារៈអត់ចែកអត់ស្មើគ្នាណា ឆ្លោះណាកំពុងច្បាំងក្នុងគ្រួសារខ្លួនឯងហើយគាត់តស៊ូស្អីជាប់គុកជាប់គុករឿងអីយើងជាការពិតយើងដឹងថាគុកនឹងទោសនឹងគឺការចោលនឹងគឺវាវាមិនត្រឹមត្រូវក៏ប៉ុន្តែរាល់ថ្ងៃគាត់ជាប់គុកយ៉ាងម៉េចស្គាល់ថាយើងគ្រប់គ្នាគាត់ជាប់គុករបៀបម៉េចជាប់គុកដេកក្នុងវិឡាមិនសិនតិចណាដេកអោប្រពន្ធអញ្ចឹងលុយឡានវិឡាពេញពេញដៃអញ្ចឹង អាហ្នឹងគេហៅជាប់គុកដែរអាហ្នឹងគេហៅការលះបង់ដែរទៅធៀបជាមួយ Nelson Mandela ទៅធៀបជាមួយនឹងអង្គសាស៊ូជីទៅធៀបជាមួយនឹង Zelensky យ៉ាងម៉េចគាត់ដែលខ្វល់រឿងព្រំដែនហ្នឹងកឹមសុខាដែលចុះទៅមើលព្រំដែនហ្នឹងកឹមសុខាដែលខ្វល់រឿងយួនតោប្រវេសកឹមសុខាដែលខ្វល់រឿងការពារប្រៃឈើធម្មជាតិដូចសំរាំងស៊ីចុះទៅរហូតទៅដល់ដែងប្រៃឡង់ដើរមើលថតវីដេអូកាន់ទងជាតិចុះព្រំដែនការពារ ប្រជាពលរដ្ឋបាត់បង់ដីនៅតាមព្រំដែនដែលមានហ្នឹងចំបែតែកម្មជនគាត់មិនខ្វល់ផងលោកសុខឿនគាត់ដល់នោះហ្នឹងកម្មកររងគ្រោះគាត់ចុះទៅជួបកម្មករទៅដឹកនាំកម្មករចូលរួមជាមួយកម្មករធ្វើបាតកម្មពលរដ្ឋដែលទីប្លន់ដីធ្លីយកមកស្នាក់ការឲ្យបាយឲ្យទឹកណាជួយចេញលុយធ្វើដំណើរណាដឹកទៅជញ្ជូនទៅជញ្ជូនមកណាជួយអត់លុយអត់កាក់ ព្រោះថ្នាក់សពបែបយ៉ាងយកពាក្យយកបណ្ដឹងទៅតវ៉ានៅសភាមកតវ៉ាជាមួយប្រជាជនកម្មសខាដែរធ្វើអស់ហ្នឹងលះបង់ត្រង់ណាលះបង់សាច់ស្រត់ឈាមស្រត់កន្លែងណាពាក្យទាំងអស់ហ្នឹងវាអត់មានទៅធៀបអីជាមួយសលិនស្គីទេសូម្បីតែធៀបជាមួយថ្នាក់ដឹកនាំរបស់ខ្លួនសូម្បីទៅត្រឹមតែជាមួយលោកអ៊ុំសមានហ្នឹងណាជាមួយលោករងឈុនហ្នឹងក៏អត់បានមកចំណាត់ដែរខ្ញុំនិយាយត្រង់ទៅលោករុំឈុនណា ដើរធ្វើបាតកម្មជាមួយកម្មករណាជាប់គុកក៏ច្រើនដងចុះទៅតាមព្រំដែននិយាយប្រឆាំងយល់នឹងតោប្រវេសលោកអ៊ុំសមានក៏ដូចគ្នាលះបង់ពេលឃើញគេរករំលាយបាក់ខ្លួនឯងជាប់គុកដោយអយុត្តិធម៌ដោយការចោទបំពានរបស់តុលាការក្រុងភ្នំពេញសុខចិត្តមានលេខតំណែងពីបកសមាជិកបកទៅទៀតចុះលោកប្រធានមហិមហិមារបស់យើងគាត់មានលះបង់ស្អី ដែលថាតស៊ូយើងយកទៅធៀបជាមួយនឹង Zelensky នេះតើគាត់តស៊ូត្រង់ណាលះបង់ត្រង់ណារបស់រាល់ថ្ងៃនេះសន្សំសុខជាមួយហ៊ុនសែនហើយនឹងបាទចា Sophie ដូចជាចង់បន្ថែមពីលោកចាមានអ្វីបន្ថែមពីលោកទេអឺដែលខ្ញុំបានស្ដាប់សម្ដីលោកហ៊ុនសែនជាមួយលោកគឹមសុខាហ្នឹងដែលពួកខ្ញុំបានแชร์ដែរបងប្អូនចង់ដឹងចូលស្ដាប់ទៅតែសម្ដីយូរហើយប៉ុន្តែទោះយើងសម្ដីយូរក៏ដោយប៉ុន្តែយើងឃើញសកម្មភាពរហូតដល់សប្ដាហ៍ថ្ងៃហ្នឹង លោកហ៊ុនសែនក៏បាននិយាយថាគឺគាត់ចង់បានដៃគូគាត់នឹងនៅក្នុង សង្គ្រោះជាតិដៃគូនៅក្នុងសង្គ្រោះជាតិបានន័យថាដែលយើងឃើញសកម្មភាពសប្តាហ៍ថ្ងៃហ្នឹងអ្វីដែលគាត់បពុគាត់រករឿងលោកសាន់នឹងស៊ីរហូតដល់សប្តាហ៍ថ្ងៃនេះចង់កម្ចាត់លោកសាន់នឹងស៊ីចេញពីឆាតនយោបាយប្លន់ចង់ប្លន់សង្គ្រោះជាតិទៅយកយកទៅណាគឺយើងឃើញ ថា គឺសិតតែជាល្បិចហ៊ុនសែនជាមួយលោកគឹមសុខាដែលចង់ប្លន់សង្គ្រោះជាតិចង់ទាត់លោកសាន់នឹងស៊ីចោល ដើម្បីណាចូលរួមបោះឆ្នោតធ្វើជាចាញ់ចុះបើសិនលោកប៉ាន់សកឿនចុះបើសិនជាលោកខុនសែនគាត់ចង់ឲ្យគាត់ចង់ឲ្យសង្គ្រោះជាតិធ្វើជាដៃគូរបស់គាត់ចុះបើសិនជាគាត់ដោះលែងលោកកឹមសុខាសគណៈបក្សសង្គ្រោះជាតិអត់មានទោសពីអ្វីទេអញ្ចឹងមានតែអមដោះលែងគេហៅគេមូលដ្ឋានតាមមូលដ្ឋានស្អីគេគុំសកម្មមន្ត្រីមូលដ្ឋាន5008នាក់ចូលត្រឡប់មកវិញ តើអាចទៅជាពេលដល់អាចទៅជាករណីកើតទេលោកប៉ាងសក្រឿនបើសិនជាគាត់ថាគាត់ចង់បានដៃគូដៃគូយ៉ាងម៉េចបើដៃគូឥឡូវសង្គ្រោះជាតិគេរំលាយគេបំបែងបាក់ខ្ទេចអស់ហើយហើយបើសិនជាចង់បានដៃគូមានទៅដោះលែងមកឲ្យសង្គ្រោះជាតិចូលចូលទៅវិញមែនទេតើអាចអាចដល់ពេលហ្នឹងទេលោកប៉ាងសក្រឿនបើសង្គ្រោះជាតិគ្មានទោសវាត្រូវតាទូនីតិរបស់សង្គ្រោះជាតិទាំងប្រមាណមន្ត្រីមូលដ្ឋានហ្នឹងត្រូវតែប្រគល់ឲ្យវិញ ចាដល់ក្រោយអឺហ៊ុនសែនអត់ឲ្យគេតែហ៊ុនសែនបើសិនជាហ៊ុនសែនឲ្យតំណែងទួលរទីទាំងអស់ហ្នឹងទីមួយគេអាចនិយាយថាទីមួយពួកអត់អត់ទីពីរគេអាចនិយាយថាគេនឹងរកលេសសម្របសម្រួលគ្នាមួយផ្នែកណាមួយដើម្បីកុំឲ្យបាក់មុខហ៊ុនសែនអញ្ចឹងលោកកឹមសុខានឹងព្យាយាមទុកមុខឲ្យហ៊ុនសែនមួយផ្នែកណាមួយដើម្បីឲ្យទទួលយកបានទាំងពីរនាក់អញ្ចឹង បើថាសង្គ្រោះជាតិបានមកវិញដូចខ្ញុំបញ្ជាក់ករណីខាងដើមគឺថាតលតែមុនឆ្នាំ2028អាហ្នឹងបើសិនជាបានចាអាហ្នឹងទូបានក៏មិនបានមន្ត្រីសមាជិកស្អីៗដូចជាសមាជិកតំណាងរាជឬក៏សមាជិកក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងមកវិញដែរគឺខ្ញុំបញ្ជាក់អញ្ចឹងទី1គេ នឹងយកលេសថាហួរអាណត្តិទី2គេនឹងរកធ្វើការសម្របសម្រួលគ្នាដើម្បីទុកមុខឲ្យគ្នាហើយដើម្បីឲ្យតុលាការមានហេតុផលថាมันអាចជាសំណងទៅអានឹងឲ្យទៅបកសម្ពោធជាតិអានឹងចំណុចហ្នឹងមួយទៀតលោកកឹមសុខាដូចខ្ញុំបញ្ជាក់ប្រហែលជាជាលទ្ធភាពសង្គ្រោះជាតិបានមកវិញលុះត្រាតែភ្លើងទៀន ខ្លាំងយើងមើលលັດចាំមើលលັດផលបើភ្លើងទៀនបាន40% 50% 60%ហ៊ុនសែនច្បាស់ជា slow ឈាមមកអញ្ចឹងសង្គមជាតិចង់មិនចង់នឹងមានសុពលភាពឡើងវិញអាស្រ័យលើភ្លើងទៀនអានឹងទី1ទី2បើសិនជាភ្លើងទៀនมันមាន អំណាចអត្តពលខ្លាំងទេគាត់ល្មមល្មមទេនោះហ៊ុនសែនអត់ខ្វល់ទេណាបើថាភ្លើងទៀនមិនសូវខ្លាំងហ៊ុនសែនអត់ខ្វល់ទេហ៊ុនសែននឹងឲ្យកម្មសខាមកវិញក៏ប៉ុន្តែ មិនឲ្យសង្គ្រោះជាតិមកវិញទេឲ្យកម្មសខាទៅដឹកនាំបកផ្សេងហើយដណ្ដើមសម្លេងបំបែកសម្លេងពីភ្លើងទៀន ដើម្បីកុំឲ្យឈ្នះទៅលើបកប្រជាជនមានតែប៉ុណ្្នឹងឯងតែហ៊ុនសែនផ្លូវហើយបាទអឺបើបើសិនជាលោកហ៊ុនសែនមិនឲ្យសង្គ្រោះជាតិចូលត្រឡប់ទៅវិញអញ្ចឹងចុះបរទេសគេកំពុងតែជួយរាល់ថ្ងៃឲ្យសង្គ្រោះជាតិចូលទៅវិញអញ្ចឹងអា EBA គេនៅតែបិទបន្តអញ្ចឹងបើសិនគាត់អត់អត់ឲ្យសង្គ្រោះជាតិចូលទៅទិរណកម្មផ្សេងផ្សេងយ៉ាអឺរឿងនេះវាអញ្ចេះវាមិនមែនអាស្រ័យលើហ៊ុនសែនទេអាស្រ័យលើលោកកឹមសុខា មូលហេតុដូចខ្ញុំបញ្ជាក់ខ្ញុំធ្លាប់សរសេរហើយអឺទី1អំពីក្នុងអត្ថបទដែលខ្ញុំសរសេរអំពីបញ្ហានិងដំណោះស្រាយនយោបាយនៅកម្ពុជា មូលហេតុអ្វីបានជាអត់ទៅមុខមូលហេតុទី1គឺថាលោកកឹមសុខាគាត់ជាប់គុក high class VIP គាត់ឆ្លៀកពាក់ស្អាតមានសេរីភាពដើរហើរណាមានគឺថាសពអាយ៉ាងដូចខ្ញុំបញ្ជាក់វាដដែលដដែលជាប់ពាក្យជាប់គុក VIP អញ្ចឹងគឺថាវាបញ្ជាក់ថាគាត់ជាមនុស្សដែល មានសេរីភាពគាត់ជាមនុស្សដែលមិនមានទោសគាត់មិនត្រូវបានហ៊ុនសែនធ្វើបាបគាត់មិនត្រូវបាន គេបំបត្តិសិទ្ធិសេរីភាពគាត់ និយាយទៅជាប់អ្នកទោស VIP ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថានៅផ្ទះវិឡាគឺហាលុយឡានអ្នកបំរើជុំវិញណាទៅដុតពូតដើរលេងគឺថាធ្វើបន់ធ្វើទៀនទៅជួបហ៊ុនសែនគឺថានិយាយស្ដីប្រើទូរស័ព្ទប្រើ iPhone មើលព័ត៌មានលេង Facebook អីសពឯញ៉ាំមកទាំងអស់អញ្ចឹងអាទាំងអស់ហ្នឹងវាមិនមែនជាសញ្ញាមួយបញ្ជាក់ថាគាត់ជាអ្នកទូទេហើយគាត់មិនមែនជាអ្នកត្រូវបានគេបិទបង់បំបត្តិសេរីភាពទេ គាត់មិនត្រូវបានជាមនុស្សដែលហ៊ុនសែនធ្វើបាបទេហើយអញ្ចឹងយើងឃើញច្បាស់អញ្ចឹងមកចំណុចទី1ចំណុចទី2ពួកទូតគេមកជួបពួកទូតគ្រប់ទូតដែលគេមកជួបគឺគេឃើញសភាពបែបហ្នឹងគេឃើញគាត់ជាអ្នកទោស VIP ណាអញ្ចឹងយើងគិតថាអ្នកទោសរបៀបហ្នឹងសំបីតែយើងអ្នកទោសនៅសហរដ្ឋអាមេរិកឬប្រទេសប្រជាធិបតេយ្យអ្នកណាមិនបានមកចំណិតលោកហ៊ុន លោកកឹមសខាទេណាប្រទេសដែលគេគោរពសិទ្ធិមនុស្សចុះប្រទេសយើងចោទហ៊ុនសែនជាជនផ្ដាច់ការកម្ពុជាជារបបផ្ដាច់ការចូលលោកសំរាំងលោកកឹមសខាជាប់គុកបែបហ្នឹងយើងទៅចោទហ៊ុនសែនថាជាជនផ្ដាច់ការធ្វើបាបលោកកឹមសខាចាំបីនឹងកើតអញ្ចឹងគេគាត់ថាវាខុសអានោះចំណុចទី2ចំណុចទី3 លោកកឹមសុខាគាត់តែនិយាយថាគាត់រកដំណោះស្រាយតាមផ្លូវច្បាប់អញ្ចឹងហើយរហូតមកដល់ពេលនេះគាត់កំដរតុលាការកាត់ក្តីលើកទី34ហើយអត់តន់ទៅណាទេ នៅមិនដឹងក្បាលនឹងកតុយឯណាទេអញ្ចឹងគាត់តែងប្រាប់មន្ត្រីទូតសពបែបយ៉ាងថាគាត់នឹងព្យាយាមតស៊ូចំពោះផ្លូវច្បាប់គោរពច្បាប់ណាទៅតាមតុលាការគេកាត់ទូ អញ្ចឹងវាអស់តួនាទីរបស់បរទេសហើយអស់តួនាទីរបស់អន្តរជាតិហើយអាសេចក្តីសម្រេចរបស់តុលាការអន្តររបស់អដែងសហគមន៍អន្តរជាតិរបស់សហគមន៍អឺរ៉ុបរបស់សហរដ្ឋអាមេរិកប្រទេសផ្សេងផ្សេងដែលគេស្កោតទោះគេទៀមទាចង់ឲ្យមានសម្ពោធជាតិឡើងវិញឲ្យហ៊ុនសែនផ្ដល់សម្ពោធជាតិឡើងវិញហ្នឹងវាអស់ណែដោយសារអ្វីពីព្រោះអាសេចក្តីសម្រេចទាំងអស់ហ្នឹងគេចាត់ទុកថារបបហ៊ុនសែនហ្នឹងវាប្រេងផ្សាយ សម្រាប់លទ្ធិប្រជាធិបតេយ្យធ្វើបាបលោកកឹមសុខាប្រធានបពប្រឆាំងតដល់លោកកឹមសុខាគាត់រស់នៅបែបជាអ្នកទូ VIP ណាហើយគាត់សម្រេចចិត្តថាគាត់គោរពច្បាប់ធ្វើការដោះស្រាយតាមផ្លូវច្បាប់តាមផ្លូវតុលាការអញ្ចឹងបរទេសទូទាំងអស់ដែលគេមកជួបគេចង់ស្វែងយល់គេចង់ដឹងដំណោះស្រាយចង់បានដំណោះស្រាយគាត់ធ្វើឲ្យគេអស់ទួលនីតិ គេមិនដឹងត្រូវធ្វើអីទៀតទេពីព្រោះគាត់ថាត្រូវតែដោះស្រាយតាមច្បាប់ត្រូវដោះស្រាយតាមផ្លូវតុលាការអញ្ចឹងគេអស់ទូនាទីគេមិនអាចជួយយើងបានទេហើយគេចង់ចោទហ៊ុនសែនថាធ្វើបាបគាត់ក៏អត់ត្រូវដែរគឺមានប៉ុណ្ណឹងក៏ប៉ុន្តែគេអត់ដកសេចក្តីសម្រេចរបស់គេដូចជារឿងដក EVA ឬក៏កោលទោសឬក៏ដាក់ទណ្ឌកម្មផ្សេងទៀតបានទេក៏ប៉ុន្តែក៏មិនអាចឲ្យមកវិញបានដែរ លើពីហ្នឹងគេក៏មិនអាចដាក់ទណ្ឌកម្មឬជំរុញទៅលើហ៊ុនសែនបង្ខិតបង្ខំហ៊ុនសែនបានទៀតដែរគឺមានតែប៉ុណ្ណឹងគឺនៅនឹងថ្កល់នៅនឹងថ្កល់រហូតអត់មានតណាទេគេរត់ទៅធ្វើការជាមួយហ៊ុនសែនឡើងវិញហើយគេក៏ចាត់ទុកកម្មសខាធម្មតាណាមើលសួរសុខទុក្ខធម្មតាមិនអីដំណើរការសាលាការដល់ណាហើយ ណាតែប៉ុណ្្នឹងគេអត់មានជំរុញអីលើសពីនឹងទៀតទេលែងមានហើយអញ្ចឹងរឿងហ្នឹងគឺវានៅកៀងប៉ុណ្្នឹងអញ្ចឹងបាទខ្ញុំចង់បញ្ជាក់ថាដំណោះស្រាយមានតែមួយទេហើយមានដូចតទៅខ្ញុំបញ្ជាក់ដំណោះស្រាយទី1លោកកឹមសុខាគាត់ត្រូវតែធ្វើខ្លួនឲ្យសមជាអ្នកទោសណាបើយើងជាអ្នកទោសត្រូវគេធ្វើបាបយើងអ្នកទោសនៅក្នុងរបបប្រជាធិបតេយ្យរបបកុម្មុយនីសយើងត្រូវយ៉ាងម៉េចអ្នកទោសនៅក្នុងរបបកុម្មុយនីស ណាយើងអ្នកទោសពិតប្រកបវាយ៉ាងម៉េចយើងហៅថាអ្នកទោសពិតប្រកបណាយើងត្រូវធ្វើខ្លួនយើងឲ្យសមជាអ្នកទោសហ្នឹងចំណុចទី1ចំណុចទី2គាត់ត្រូវតែធ្វើខ្លួននឹងឲ្យច្បាស់លាស់គឺថាបើយើងយើងនឹងហើយពេលដែលគេរំលាយគណៈបកសង្គមជាតិគាត់គឺជាប្រធានបកគាត់ប្រកាសគាត់ប្រាប់គេមិនឲ្យតវ៉ាទេពីព្រោះអី គាត់ថាតឡាការនឹងគឺជាតឡាការអយុធធម៌តឡាការបំរើបកតឡាការអាយ៉ងដូច្នេះឲ្យគេរំលាយចោះយើងទុកលទ្ធភាពនឹងឲ្យអន្តរជាតិគេធ្វើការឥឡូវដូចគ្នាគាត់គួរតែកុំទៅតតាំងជាមួយតឡាការហ៊ុនសែនលើកទី34ហើយល្មមឆ្អែតឆ្អល់ហើយ5ឆ្នាំហើយកាត់ក្តីអត់ចេញតាណាទេល្មមប្រជុំឲ្យសកម្មភាពហ្នឹង គាត់កុំទៅត្រូវចេះតស៊ូតវ៉ាប្រឆាំងដោយអហិង្សាអហិង្សាមិនមែនឲ្យនៅស្ងៀមគឺថាប្រឆាំងដាច់ខាតមិនទៅចូលរួមតឡាការនឹងមិនទៅចូលរួមសាវនាការនឹងមិនទទួលស្គាល់សាវនាការនឹងគាត់កុំខ្វល់មិនត្រូវទទួលស្គាល់ហើយកុំទៅចូលរួមអានឹងទៅវាត្រឹមត្រូវតែបើគាត់កំដរគេហើយគាត់នៅតែទទួលស្គាល់អានឹងគឺចប់មិនអាចមានដំណោះស្រាយបរទេសគេមកជួយហ្នឹងចំណុចទី2 ចំណុចទី3គាត់ត្រូវតែបើអាចរត់មកក្រៅប្រទេសមករត់មកក្រៅប្រទេសឲ្យបានហើយរួមដៃគ្នាជាមួយលោកធានសំរាំស៊ីពង្រឹងណាសិលធម៌ពង្រឹងស្មារតីបកតាមរយៈគោលការណ៍សំរាំស៊ីនិងកម្មសកម្មមនុស្សតែមួយឡើងវិញឲ្យរស់ឡើងវិញណាហើយដើរធ្វើការទូជាមួយគ្នា សំរាំងពីកម្មសខាគៀកដៃគ្នាណាដើរជួបទូតបរទេសជួបទូតអន្តរជាតិគ្រប់ទីកន្លែងដែលគេគ្រប់គ្រងយើងដើម្បីទាមទារឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជាជាពិសេសជំរុញឲ្យប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសយកអាកិច្ចព្រមព្រៀងនឹងយកមកសារឬឡើងវិញយកមកអនុវត្តឡើងវិញដើម្បី ដាក់បន្ទុកហ៊ុនសែនឲ្យទទួលយកគណៈបកវិសាងឲ្យសង្គមជាតិរស់ឡើងវិញនិងរៀបចំការបោះឆ្នោតដោយសេរីនិងផ្ទាល់ឡើងវិញនៅកម្ពុជាអាហ្នឹងទៅជាដំណោះស្រាយបើមិនចឹងទេគឺអត់នៅរហូតដល់វិនិច្ឆ័យទាំងអស់ជឿខ្ញុំទៅអត់មានទេបាទអរគុណចាលោកសុខឿនសូហ្វីតាមានចង់ចោតសួរអ្វីបន្តទៀតទេដល់លោកសុខឿនចាក់សំជួនដូចជាដល់ម៉ោងហើយយើងក៏លោកគាត់រវល់ ចាបាទហ្នឹងហើយយើងដល់ម៉ោងចាឥឡូវនៅចុងបញ្ចប់នេះខ្ញុំគាត់ថាចង់សួរលោកសុខឿនថែមបន្តិចទៀតអត់តាន់ប្រឡែងលោកសុខឿនទៅណាទេ ដោយសារតែមួយរយៈចុងក្រោយនេះខ្ញុំឃើញលោកកំសខាគាត់កំពុងតែមានវត្តមាន ក្នុងការចុះទៅធ្វើសកម្មភាពនៅមូលដ្ឋានចាហើយខ្ញុំឃើញ ខាងគណៈបកប្រជាជនហ្នឹងគេបានចេញនៅសារគម្រាមមួយគាត់ថា លោកកំសខាសូមកុំអោយធ្វើអ្វី ហួសនៅបន្ទាត់ព្រំដែនពួកគាត់នៅក្នុងបំរាមរបស់តុលាការកុំឲ្យហួសពីបន្ទាត់ក្រហមប៉ុន្តែរូបភាពដែលគាត់ធ្វើនោះគឺខ្ញុំថាវាជាការគាត់មកគាត់ដើរបកប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលជាអ្នកគ្រប់គ្រងហ្នឹងថាកុំឲ្យបោះឆ្នោតឲ្យភ្លើងទៀនគាត់ហ៊ានទៅនិយាយចឹងបានន័យថាធម្មតាគាត់គឺថាអត់មានសិទ្ធទេចាស់គាត់ទៅប្រាប់អញ្ចឹងឥឡូវនេះគេប្រាប់ហ្នឹងថា មានចេតនាយ៉ាងណាដែរចាសូមជួយលោកសុខឿន ពាក្យមួយម៉ាត់គឺថាគេរួមគ្នាសំដែងលខោនអាហ្នឹងមួយទៀតយើងអាចនិយាយថាបន្ទាត់ក្រហមហ្នឹងនៅឯណាពួកបកប្រជាជនរបស់យើងនិយាយបន្ទាត់ក្រហមវានៅគ្រប់កន្លែងហ្នឹងណាឲ្យតែយើងប៉ះវាឬក៏ថាឲ្យតែវាចង់ធ្វើបាបយើងបន្ទាត់ក្រហមហ្នឹងកន្លែងណាក៏មានណាណាគ្រប់តែកន្លែងអាហ្នឹងនិយាយដោយស្មោះ ហើយចំណុចមួយទៀតយើងចង់និយាយថា បើពិតជាមានបន្ទាត់កំហមែនណាធម្មតាអ្នកដែលអស់សិទ្ធិនយោបាយអ្នកដែលស្ថិតក្នុងបំរាមនយោបាយលោកកម្មសកាគាត់មិនមែនត្រឹមស្ថិតក្នុងបំរាមនយោបាយណាគឺគាត់ជាថ្នាក់ដឹកនាំសង្គមជាតិ118នាក់គឺជាអ្នកដែលត្រូវបានគេហាមគាត់សិទ្ធិធ្វើនយោបាយណាយ៉ាងហ្នឹងណា កុំថាឡើយទៅចូលរួមជាមួយគណៈបកទៅជួបសកម្មជនគណៈបកទៅបើកបកើបកទៅធ្វើស្អីក៏បានដែរទាល់តែទៅសុំទោសពួកគេឲ្យគេលើកលែងទោសឲ្យបានបានទៅធ្វើសកម្មភាពដើរជួបអីនឹងបានណាមិនលើកលែងសើចទេអញ្ចឹងគាត់តែចង់បញ្ជាក់ថាវាអត់មានអីទេគឺរឿងគេរួមគ្នាសំដែងទេប៉ុន្តែខ្ញុំចង់ក្រៅខ្ញុំចង់សួរទៅលោកប្រធានលមហេមីផងថា លោកប្រធានជាអ្នកទោសទេអត់មានមុខរបររស៊ីទេអត់ការងារទេចុះទៅជួបសកម្មជនណានៅខេត្តសៀមរាបប្រទាយមានជ័យបាត់ដំបងពូសាត់កំពង់ឆ្នាំងធ្លាក់ដល់តកែវណាវៀងមករហូតទៅដល់អដែងកំពង់ស្ពឺណាបងប្អូនគិតទៅឡាន3 4 5អ្នកហែហោម4 10អ្នក10ទៅ5 10អ្នក ជួបប្រជាជនទៀតណាយើងគិតជាចាក់សាំងប្រមាណមកជុំនឹងប្រមាណដេកផ្ទះសំណាក់ឬអតែលប្រមាណជឿលោកវិធានមិនដេកផ្ទះសំណាក់ទេសិតអតែលឯងមិនសិតជាឲ្យបាយក៏មិនហាងតូចតូចដែរហើយឡានក៏សិតតែមិនឡានណាសន្សំសាំងដែរណាសិត 2.3. អីសិតធំធំមិនសិនធំធំហ្នឹងហើយ អញ្ចឹងគិតមើលតើចំណាយអស់ប្រមាណមួយជើងណាខ្ញុំធ្លាប់ចុះតាមខេត្តតាមអីឃោសនាទៅជួបសកម្មជនមួយជើងមួយជើងអត់មានអស់គ្រប់ពាន់ដុល្លារទេហើយចាស់លោកវិធានបានលុយមកពីណាបាយទឹកប្រមាណថ្ងៃនោះណាគ្នាជាង10នាក់អស់ប្រមាណទេតែលផងចាក់សាំងផងលុយចាយទាំងពាន់ទាំងពាន់លោកប្រធានបានលុយមកពីណាគេខៀងកុំគ្នាឆ្ងល់ដែរគេចង់រកវិធីនឹងដែរឲ្យជាប់គុកអត់មានការងារធ្វើ ណាទៅមានរឿងចាយចំបាច់ចំបាច់អញ្ចឹងវាគួរខ្ញុំចាយហ្នឹងហើយខ្ញុំថោកសសំសតិហ្នឹងហើយចាំតិចទៅអឺដែលលោកប្រធានគឹមសខាគាត់ទៅតាមមូលដ្ឋានហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យបោះឆ្នោតឲ្យភ្លើងទៀនហ្នឹងណាខ្ញុំជឿថាតាំងគឹមសខាតាំងលោកហ៊ុនសែនគឺគាត់អកសើអកសើដោយសារតែភ្លើងទៀន plot sleep អត់អត់អត់ជាកម្រងទុកស្រាប់ភ្លើងទៀនចេញមក ដើម្បីតែលោកកឹមសុខាសិទ្ធិភ្លាមភ្លាមចាត់ហ្នឹងហើយនិយាយខ្មែរនិយាយខ្មែរដើម្បីឲ្យខ្លួនគាត់មានតម្លៃព្រោះគាត់រាល់ថ្ងៃមានតម្លៃដោយសារតែគាត់ជាឋានៈដឹកនាំសង្គ្រោះជាតិមេដឹកនាំសង្គ្រោះជាតិណាដែលពលរដ្ឋរាប់លានអ្នកគ្រប់គ្រងអគ្រប់គ្រងហើយដល់ទៅពេលផ្លត់ស្លីចេញភ្លើងទៀនមកគាត់ខ្លាចខ្លួនគាត់អស់តម្លៃពេលណាពលរដ្ឋទៅគ្រប់គ្រងភ្លើងទៀនហ៊ុនសែនលែងចាប់អារម្មណ៍ហើយពេលណាលែងហ៊ុនសែនលែងចាប់អារម្មណ៍ភ្លើងទៀនព្រោះហ៊ុនសែន ចាប់លោកកឹមសុខាដោយតែលោកកឹមសុខាជាគណៈបកភ្លើងទៀនប្រធានគណៈគណៈភ្លើងទៀនអញ្ចឹងហើយទើបគេប្រើល្បិចសពបែបយ៉ាងទាំងអស់បំបែកបំបាស់ពលរដ្ឋខ្មែរឲ្យកំទេចសង្គ្រោះជាតិណាតែឥឡូវសង្គ្រោះជាតិភ្លើងទៀនចេញមកគឺគាត់ខ្លាចបាត់បង់តម្លៃខ្លួន របស់គាត់ បានគាត់ទៅហាមពលរដ្ឋខ្មែរមិនឲ្យបោះឆ្នោតឲ្យភ្លើងទៀនតែតែប៉ុណ្្នឹងឯងខ្ញុំជឿមើលឃើញតែប៉ុណ្្នឹងឯងហ្នឹងឯងប៉ុន្តែ ក្នុងនាមពួកយើងជាពលរដ្ឋអ្នកគ្រប់គ្រង យើងទៅកន្លែងណាដែលចំណេញពួកយើងទាំងអស់គ្នាយើងកុំដៅតាមអ្នកនយោបាយដូចយុគមសខាបពួកគមសខាឬពលហំឬញ៉ែមពញ្ញរិទ្ធដែលគាត់ទៅបង្កើតគណៈបកដើម្បីតែបំបីបំផាក់យើងកុំទៅគ្រប់គ្រងណាកន្លែងណាដែលគេអត់ររឿងកន្លែងហ្នឹងមិនមែនជាផ្លូវត្រូវរបស់ខ្មែរតែកន្លែងណាគេរករឿងដូចជាគណៈបកភ្លើងទៀនអញ្ចឹងពួក CAP ក៏វារករឿងពួកខាងគមសខាគេរករឿងគេវាយប្រហារសពអញ្ចឹងកន្លែងហ្នឹងហើយជាផ្លូវត្រូវរបស់យើង ខ្ញុំខ្ញុំសូមជម្រាបបងប្អូនអ្នកខ្ញុំនិយាយជារឿយរឿយកន្លែងណាដែលពួក CP រករឿងគឺជាផ្លូវត្រូវរបស់ខ្មែរយើងហ្នឹងអញ្ចឹងហើយសូមឲ្យពលរដ្ឋខ្មែរទៅគ្រប់គ្រងគណៈបកភ្លើងទៀនទាំងអស់គ្នាទាំងពួកយើងនៅក្រៅប្រទេសប៉ុន្តែសូមឲ្យចូលរួមទាំងអស់គ្នាតិចក្តីច្រើនក្តីគឺគណៈបករបស់យើងគឹមសខាគាត់អត់ខ្វល់ទេគាត់ហូបក្បាលហើយដូចបានស្គឹមគាត់បានរាយរាប់បាញ់មិញហ្នឹងបានលុយមកពីណាមកទិញផ្ទះទិញវីឡាទិញសពបែបយ៉ាងទាំងអស់បានពីណាមក ដោយសារតែគាត់ខ្លាយខ្លួនធ្វើជាប្រធានគណៈបកសង្គ្រោះជាតិទាំងឯងតម្លៃគាត់គឺនៅកន្លែងហ្នឹងគឺគាត់មានលុយច្រើនអញ្ចឹងដើម្បីតែបន្សាច់តម្លៃរបស់គាត់ដើម្បីកុំឲ្យគាត់ណាបន្តតំណែងគាត់ពួកយើងបន្តទៅទៀតគឺយើងនាំគ្នាមកគ្រប់គ្រងគណៈបកភ្លើងទៀនចាអរគុណច្រើន ចាអរគុណច្រើនសូហ្វីបានបកស្រាយយ៉ាងក្បោះក្បាយដោយសារតែពេលវេលាយើងដល់នៅនាទីបញ្ចប់ហើយតាមពិតបើនៅបើយើងបើថាចង់និយាយអាចនិយាយបានទៀតក៏ប៉ុន្តែដោយសារយើងដល់ពេលនាទីបញ្ចប់ហើយតើលោកសុខិនមាន ចង់ផ្ដាំផ្ញើអ្វីដល់បងប្អូនសកម្មជនយើងក៏ដូចបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យបានយល់ច្បាស់អំពីល្បិចកលនិងគោលនយោបាយណាពង្វេងសមរភូមិរបស់អ្នកនយោបាយចាសូមអញ្ជើញលោកប៉ាសុខឿនបាទអឺ ចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនថាបងប្អូនមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការជ្រើសរើសគណៈបកនយោបាយក្នុងការចូលរួមការបោះឆ្នោតគុំសង្កាត់នាពេលខាងមុខមិនថាបកនោះជាបកណាទេបើសិនជាបងប្អូនយល់ឃើញថាជាបកមួយដែលមានមេដាសិកាឧត្តមគតិដូច គណៈបកសង្គ្រោះជាតិដោយអតីតគណៈបកសង្គ្រោះជាតិដោយអតីតគណៈបកលោកប្រធានសមរងទីដឹកនាំចឹងបងប្អូននាំគ្នាគ្រប់ត្រូវទៅពីព្រោះយើងមិនអាចបណ្ដោយឲ្យបកប្រជាជនដាប់អំណាច100%ទាំងប្រាក់ជាតិនិងថ្នាក់មូលដ្ឋានបានទេ បើយើងចង់បំបែកពួកកុម្មុយនីសពួកផ្ដាច់ការយើងត្រូវតែចូលរួមបំបែកកម្លាំងពួកគេ តាមលទ្ធភាពដែលយើងអាចធ្វើទៅបានដោយពួកគេព្យាយាមបំបែកយើងដែរដោយសារតែយើងខ្លាំងយើងឃើញគេព្យាយាមបំបែកយើងបន្តិចម្ដងបន្តិចម្ដងទោះបីបំបែកយើងបានម្នាក់ក៏ពួកគេសប្បាយចិត្តដែរដូច្នេះយើងក៏ដូចគ្នាយើងត្រូវតែបំបែកពួកបកប្រជាជនវិញឥឡូវនេះគេចូលជើង2បើសិនជាបងប្អូនទៅគ្រប់គ្រងបកណាមួយ ដែលបងប្អូនឃើញលទ្ធភាពថាខ្លាំងតំណាងឲ្យបកសុខាជាតិបានទឹកបោះរូបឆ្នោតជូនពួកគេទៅ បំបែកកម្លាំងជើងក្រោមរបស់បកប្រជាជនឲ្យនៅមួយចំហៀងជើងមួយដូចយើងដូចគ្នាដែរទេឬក៏អាចយកឈ្នះទាំងអស់វិញទាំងអស់ក៏រឹតតែល្អទៅទៀតណាដើម្បីឲ្យបកប្រជាជនវាដួលជើងក្រោមកាលណាជើងក្រោមនៅតូចនៅស្ដើងគឺយើងអាចវាយដួលបានយ៉ាងងាយនៅពេលខាងមុខដូច្នេះកុំកុំនៅស្ងៀម ហើយសម្រាប់ខ្ញុំលោកប្រធានសំរាំងស៊ីពួកយើងអត់មានបានពាក់ព័ន្ធគណៈបកនយោបាយណាមួយនៅកម្ពុជាទេយើងគឺជាគណៈបកសង្គ្រោះជាតិយើងជាមន្ត្រីគណៈបកសង្គ្រោះជាតិក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងក្នុងនាមជាពលរដ្ឋយើងអាចគ្រប់គ្រងគណៈបកផ្សេងដែលមានទស្សនវិស័យនិងឧត្តមគតិដូចគ្នាបានมันមានអ្វីខុសច្បាប់ទេបាទនឹងមានតែប៉ុណ្្នឹងទេហើយ ខ្ញុំក៏សូមផ្ដាំទៅលោកកឹមសខាផងដែរថាមិនបាច់ភ័យព្រួយរឿងខ្ញុំទេរឿងខ្ញុំវាយប្រហារលោកកឹមសខាមិនបាច់ភ័យព្រួយទេបើលោកកឹមសខាឲ្យកូនចៅគាត់ហើយនឹងរូបគាត់ឈប់ឌឺដងហើយកូនចៅគាត់ឈប់វាយប្រហារលោកប្រធានសំរងទីឈប់វាយប្រហារម៉ោងណាខ្ញុំឈប់ម៉ោងនឹងដែរមិនបាច់ប៉ល់ទេមនុស្សខ្ញុំនេះគឺធ្វើអីក៏ដោយមិនមានអ្នកបញ្ជាខ្ញុំទេ គឺខ្ញុំធ្វើដោយមនសិការអារម្មណ៍គតិនិងការទទួលខុសត្រូវទៅខ្លួនឯងបាទសូមអរគុណនិងជាពិសេសសូមអរគុណលោកស្រីធីតានិងលោកស្រីសុគីដែលបានជួបគ្នានៅថ្ងៃនេះយ៉ាងសប្បាយរីករាយបាទសូមអរគុណបាទ ខ្ញុំក៏សូមអរគុណចាស់ខ្ញុំក៏សូមអរគុណទៅដល់លោកប៉ាងសុខឿនផងដែរដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការមកចូលរួមបញ្ចេញមតិក៏ដូចជាបញ្ជាក់ប្រាប់បងប្អូនយើងឲ្យបានច្បាស់អំពីយុទ្ធសាស្ត្រណាអ្នកនយោបាយវង្វេងសមរភូមិមិនខិតខំជួយប្រជាពលរដ្ឋដូចជាប្រទេសជាតិឯកំពុងរងគ្រោះទេ បែរជាឃ្លានតែអំណាចឃ្លានតែទឹកលុយហើយកំពុងតែវង្វេងសមរភូមិអានេះត្រូវឲ្យដឹងឯងទុច្ចរិតភាពរបស់ជនថោកទាបអឺ ដែលពួកអ្នកនយោបាយវង្វេងសមរភូមិនឹងប៉ុន្តែចង់បញ្ចប់នេះខ្ញុំក៏ចង់ឲ្យសូហ្វីតាមផ្ញើទៅដល់បងប្អូនយើងឲ្យបានយល់ច្បាស់នៅឯជនខិលខំដែលកំពុងតែបោកប្រាស់បងប្អូនពលរដ្ឋខ្មែរចាក់សូមយើងបន្តបន្តិចទៀតព្រោះមិនទាន់វាយមិនទាន់ឆ្អែតយ៉ាសូមជួយសូមជួយចាតែអត់ទេលោកសខឿនអាចជួយទៅមុនបានដោយសារលោកសខឿនពីមុននេះសូមជួយសូមបន្តថែមបន្តិចទៀតចាអរគុណច្រើនលោកប៉ាសខឿនចាសូមជម្រាបលាបាទអរគុណ ដើម្បីមកគាត់ចាំយូរចាហ្នឹងឥឡូវយើងពីនេះសលៀងកបាត់ដាក់នេះដល់ពេលសូហ្វីចាក់សូមលេងអស់ដៃចាក់សូមជើញអាហ្នឹងហើយបងប្អូនដែលយើងមើលឃើញស្ដាប់សម្លេងលោកគឹមសុខាយើងនិយាយត្រឡប់មកវិញណា គឺពួកយើងទាំងអស់គ្នាអ្នកនៅក្រៅប្រទេសទាំងក្នុងនិងក្រៅប្រទេសគឺយើងទទួលយកគឹមសខារហូតពីនោះមកគឺយើងទទួលយកទាំងអស់ទោះគេចេញមកវាយប្រហារលោកសំរងស៊ីទោះគេចាប់ប្រកាន់អីយ៉ាងម៉េចក៏ដោយយើងមិនមែនស្រឡាញ់លោកគឹមសខាមិនមែនស្រឡាញ់លោកសំស៊ីកាប់មុខទេប៉ុន្តែយើងអត់ចង់ឲ្យគឹមសខាបែកចេញពីសង្គ្រោះជាតិទេយើងចង់បានសំរងស៊ីគឹមសខាគឺជាមនុស្សតែមួយពួកពួកយើងដឹងថាគាត់ពុករលួយគាត់មានស្រីមានញីអីសពបែបយ៉ាងកងគាត់អីកើតខោនខ្លែងខ្លាយមកវាយប្រហារជេរប្រចោលលោកសំរងស៊ីបាក់ពួកគាត់យ៉ាងយើងអត់ខ្វល់ទេ គេបំបែកយើងមិនមែនជាបញ្ហាទេហ៊ុនសែនបំបែកយើងមិនមែនជាបញ្ហាទេបញ្ហា គឺគុំសខាហ្នឹងគឺគាត់ចង់ឲ្យគេនឹងបំបែកព្រោះគាត់ទទួលបានពីហ៊ុនសែនតែយើងស្ដាប់សម្លេងនេះស្ដាប់សម្លេងដែលយើងបានស្រាគឺគាត់ចង់អញ្ចឹងល្បិចគេអញ្ចឹងអញ្ចឹងយើងនិយាយត្រឡប់វិញលោកគឹមសខានិងបកពួករបស់គាត់មិនមែនជាអ្នកនយោបាយលះបង់សពបែបយ៉ាងដើម្បី តែ ពលរដ្ឋខ្មែរដើម្បីប្រទេសខ្មែរគឺពួកគាត់នឹងគឺដោយហ៊ុនសែនអញ្ចឹងដែរ នយោបាយគឹមសខាហើយនយោបាយហ៊ុនសែនដូចគ្នាគឺគាត់គិតបញ្ចោចណាគាត់គិតបញ្ចោចបាក់ពួកគាត់គាត់អាត្មានិយមយើងនិយាយថាអាត្មានិយមណាបាក់ពួករបស់គាត់កន្លែងនឹងហើយទៅពួកយើងដែលគ្រប់គ្រងនៅក្រៅប្រទេសណាដែលមានសកម្មភាពជាច្រើនដោយអត់ធ្មត់ជាយូរឆ្នាំមកហើយយើងខំកាងយ៉ាងម៉េចក៏ដោយគឺយើងខំការពារអ្នកដូចជាលពូកសលដែលគាត់ដឹងល្បិចពីគឹមសខាក្បត់ណាយើងសុកចិត្តណាទៅឆ្លោះជាមួយគាត់ទៅប្រាប់គាត់ថាសង្គ្រោះជាតិអ្វីពួកយើងដឹងទាំងអស់តែយើង ធ្វើនេះមិនចង់ឲ្យគេមើលមកថាយើងបែកបាក់គ្នាដោយសារយើងមិនចង់តើឲ្យយើងមកបែកបាក់គ្នាយើងអត់ចង់បែកមែនខាងលោកសំរងស៊ីអត់ចង់បែកបាក់មែនមានតែខាងគឹមសខាទេដែលគាត់ចង់បែកបាក់អញ្ចឹងហើយគឺយើងដឹងយុទ្ធសាស្ត្ររបស់គេយើងគុំដើរតាមកន្លងរបស់គេយើងអត់ធ្មត់ទាំងអស់គ្នាយើងឆ្លុះសុកចិត្តឆ្លោះតែគ្នាឯងដើម្បីការពារលោកគឹមសខាប៉ុន្តែយើងការពារអត់ឈ្នះទេយើងការពារអត់ឈ្នះទេគឺគាត់ធ្វើអំពើថោកទាបប្រឡែងពួកគាត់មកវាយប្រហារ ចោតទាំងពួកយើងសិតតែពួកយើងឆ្កែកាចសំរងស៊ីអីជាដើមយើងទទួលយកបានឆ្កែកាចសំរងស៊ីយើងមិនការពារសំរងស៊ីតែយើងការពារមនុស្សដែលល្អយើងការពារណាយុត្តិធម៌ពីព្រោះលោកសំរងស៊ីគេចោតគាត់គេកាន់គាត់តាំងអយុត្តិធម៌ដែលគាត់គ្មានរឿងអាស្រូវគ្មានរឿងពុករលួយគ្មានរឿងអ្វីប៉ុន្តែគេចេះយកផ្លេះកំពេចកំប៉ុកទូចតាច់មកធ្វើជាបញ្ហាដើម្បីចោតប្រកាន់គាត់កន្លែងហ្នឹងហើយទៅយើងណាមិនអាចអត់ធ្មត់បន្តទៅទៀតបានទេគេបង្កើតកម្ពុជា Daily ដើម្បីមកបាយប្រហារលោកសំរងស៊ី យើងមានទូរទស្សន៍ជាច្រើនដែលចេញមកតែយើងអត់មានដែរវាយប្រហារលោកកឹមសុខាទេនិយាយចម្លែកដែរមកអញ្ចឹងដោយសារតែយើងមិនចង់ឲ្យបែកបាក់គ្នាប៉ុន្តែលោកកឹមសុខាគឺគាត់ចង់បែកខ្លួនឯងគាត់ដើរតាមគន្លងរបស់ហ៊ុនសែនគាត់ចូលរួមជាមួយហ៊ុនសែនធ្វើការជាមួយហ៊ុនសែនដើម្បីតែកម្ចាត់សមនសិចេញពីឆាកនយោបាយដើម្បីប្លន់សង្គ្រោះជាតិយកទៅធ្វើជាចាញ់ណាកន្លែងហ្នឹងដែលយើងចាំបន្តចា៎ ចាដោយសូហ្វីគាត់បានរៀបរាប់ប្រាប់អំបញ្ញមិញហ្នឹងមិនមែនថាយើងហ្នឹងមិនដឹងមិនឮទេប៉ុន្តែ គឺថាយើងតែងតែថាអត់ធ្មត់អត់ធ្មត់សពបែបយ៉ាងហ្នឹងដើម្បីមិនចង់បង្ហាញពីការបែកបាក់ហើយយើងចង់បានការរួបរวมពួកគាត់ដល់យើងយើងចង់បានការផ្លាស់ប្ដូរមួយពិតប្រាកដហើយអ្នកដែលធ្វើបាបប្រជាពលរដ្ឋខ្មែរយើងស្គាល់គោលដៅយើងច្បាស់លាស់ថាណាតើជានរណាប៉ុន្តែយើងឃើញជានិច្ចកាលលោកកឹមសុខាតែងបើកដៃឲ្យមនុស្សជុំវិញខ្លួនចេញមកវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិ ចំណែកថ្នាក់ដឹកនាំសង្គ្រោះជាតិនៅក្រៅប្រទេសលោកខំធ្វើការណាស់គាត់មិនដែលថាបានគាត់ថាមិនដែលឆ្លើយតបអីទាំងអស់ហើយម្ដងម្កាលគាត់តែងតែពេលជួបពួកខ្ញុំគាត់តែងតែតែប្រាប់បដាយបដៅថាកុំត្រូវមានភាពអត់ធ្មត់ត្រូវចាស់ចិត្តចាស់គំនិតណាយើងត្រូវមានភាពអត់ធ្មត់កុំឆេវឆាវគាត់តែងតែស្ដីថាឲ្យពួកខ្ញុំណា មិនឲ្យតបតអីទាំងអស់ប៉ុន្តែពួកយើងដែលឈឺចាប់នៅពេលដែលយើងឃើញគេជេរប្រមាថមកថ្នាក់ដឹកនាំដែលពួកគាត់ខំធ្វើការមិនថាលោកប្រធានស្ដីទីសំរងស៊ីលោកអេងចាអៀងអ្នកមីងមូសុហួរឬថ្នាក់ដឹកនាំដទៃទៀតពួកគាត់ខំណាស់អត់មានពេលសម្រាប់ទេធ្វើដំណើរក៏ពួកគាត់មានវ័យចំណាស់ចំណាស់អស់ហើយពីមួយកន្លែងទៅមួយកន្លែងដើម្បីអីដើម្បីណាស្វែងរកដំណោះស្រាយជួយណា ជួយធ្វើឲ្យមានការដោះលែងជួយឲ្យមានដំណោះស្រាយនយោបាយបន្ធូរបន្ថយនៅស្ថានភាពតានតឹងនយោបាយដែលកំពុងក្តៅកគុកនៅក្នុងស្រុកខ្មែរយើងងាកទៅខាងក្នុង ដែលមានឱកាសបានចូលស្រុកខ្មែរអត់ធ្វើសកម្មភាពអីសោះក៏ប៉ុន្តែចេញមកវាយប្រហារញុះញង់លៀបពួតមិនថាមីសវណ្ណរាមិនថាមុតចិនថាមិនថាម៉ៅមនីវ៉ាន់គុជតែចេញមកនិយាយហើយសំរងស៊ីខូនចេះសំរងស៊ីខូនចប់ឡាកម្ពុជាដេលី តែគេចង់បានអីពួកយើងអត់ធ្មត់ដល់កម្រិតអត់ធ្មត់ខ្លាំងណាស់អត់ធ្មត់ខ្លាំងមែនទែនប៉ុន្តែពេលនេះសុំសុំសុំបញ្ចេញខ្លះមិនចង់តឹងទ្រូងពេកទេសុំបញ្ចេញខ្លះហើយលោកកឹមសខាគួរយល់សកម្មភាពដែលលោកកំពុងធ្វើហើយដែលលោកមេធាវីរបស់លោកចេញមកនិយាយនេះអត់បានឆ្លុះបញ្ចាំងវាអត់ស៊ីចង្វាក់គ្នាទេជាប់គុក4ឆ្នាំអត់មានសេរីភាពធ្វើនយោបាយ បាត់បង់សេរីភាពបុគ្គលប៉ុន្តែសកម្មភាពលោកក៏វាផ្ទុយគ្នាស្រឡះវាអត់ស៊ីចង្វាក់គ្នាវាអត់សមភាពនឹងគ្នាគេមិនល្ងងទេខ្មែរអត់តល្ងងដល់ថ្នាក់នឹងទេណាអ្នកស្រីមេធាវីមេងសុធារីគេមិនភ្លើដោយអ្នកស្រីទេចឹងប្រាប់ទៅអ្នកស្រីអញ្ចឹងព្រោះសកម្មភាពរបស់លោកកឹមសុខាដោយលោកប៉ាសុខុនក៏ដូចជាសូហ្វីក៏បានបកស្រាយអញ្ចឹងមើលទៅវាអត់ស៊ីចង្វាក់គ្នាទេ អញ្ចឹងខ្ញុំសូមឲ្យលោកកឹមសុខាលោកបើនៅមានញៀនជាមនុស្សបើលោកនៅមានញៀនជាមនុស្សលោកគុំវងវេសមរភូមិគុំវក់ដូចឆ្កែឈួតណាព្រោះតែលៀបសការៈបំផ្លាញនៅឆន្ទៈខ្លួនឯងដែលបានសន្សំជាយូរមកហើយបំផ្លាញនៅឆន្ទៈពលរដ្ឋខ្មែរដែលផ្ដោតទំនុកចិត្តវាជាប្រវត្តិសាស្ត្រលោកកំពុងតែសម្លាប់នៅឆន្ទៈពលរដ្ឋខ្មែរដែលផ្ដោតទំនុកចិត្តជូនលោក លោកប្រាញញៀនជាមនុស្សគិតខ្លះផង កុំសម្លាប់នៅឆន្ទៈគាត់សាហាវពេកដែលសពថ្ងៃលោកកំពុងព្យាយាមដើរប្រាបងប្អូនសកម្មជនថាកុំឲ្យបោះឆ្នោតឲ្យភ្លើងទៀនលោកបង្កើតការស្អប់ខ្ពើមណាពលរដ្ឋខ្មែរគឺគឺស្គាល់កញ្ចៅលោកច្បាស់ណាស់លោកកំពុងបង្កើតថាឲ្យពលរដ្ឋខ្មែរកាន់តែស្អប់លោកបន្ថែមទៀតហើយណាហើយខ្ញុំសូមតាមផ្ញើទៅលោកសូមបន្ថែមកន្លែងនឹងបន្តិច បើសិនជាគុណសថាគាត់មានមនសិការចិត្តពិតប្រកបណាសង្គ្រោះចិត្តកំពុងតែជាប់គ្រឿងចេះគឺគាត់ជំរុញពលរដ្ឋខ្មែរឲ្យទៅបោះឆ្នោតឲ្យសង្គ្រោះជាតិឲ្យឲ្យភ្លើងទៀនហ្នឹងឃើញដោយលោកសំអាស៊ីអត់លោកសំស៊ីក៏គាត់ជាប្រធានប្រធានស្ដីទីសង្គ្រោះជាតិណាគាត់ដឹងថាសង្គ្រោះជាតិកំពុងតែណាកំពុងតែរកដំណោះស្រាយហើយពេលវេលាចិត្តមកដល់ហើយអញ្ចឹងទេសង្គ្រោះជាតិអត់ទាន់អាចចូលទៅរួមបោះឆ្នោតទេអញ្ចឹងមានតែគណៈបកភ្លើងទៀនហ្នឹងឯងណា បើសិនជាលោកកឹមសខា មានមនសិការជាតិប្រកបគឺគាត់ជំរុញពលរដ្ឋខ្មែរអ្នកដែលគ្រប់គ្រងសង្គ្រោះជាតិឲ្យទៅឡើងឡានភ្លើងទៀនអំបីតែឡានភ្លើងទៀនដឹកគាត់ទៅរកដល់គោលដៅចំចំណុចដែលពលរដ្ឋចង់បានចុះហេតុអ្វីបានគាត់ចេញមកណាហាមពលរដ្ឋខ្មែរមិនឲ្យទៅបោះគណៈបកភ្លើងទៀនបើដឹងថាគណៈបកគាត់កំពុងរជាប់គ្រឿងដោយតឡាការគាត់គាត់ផងនេះគាត់កំពុងជួយហ៊ុនសែន អាខ្លីហ្នឹងយើងត្រូវហ្នឹងយើងត្រូវនិយាយបោះទៅវិញដើម្បីកុំឲ្យពួកអង្គហ្នឹងថាយើងវាភ្លើយើងនឹងវាល្ងងណាដែលល្បិចទីគឹមសខាដែលគឹមសាក្បត់សัญជៈតៈនេះទាំងអស់ទៅស្បបែបចឹងគឺនៅទង្វើរបស់គាត់យើងមិនមែនបិទភ្នែកថាយើងអត់ចេះទាយគឺនឹងទង្វើរបស់គាត់ទាំងឯងណាអញ្ចឹងយើងបញ្ជាក់នេះយើងបញ្ជាក់មកវិញកន្លែងដែលពលរដ្ឋដែលបោះគឹមសខាគាត់ទៅហាមឃាត់ពលរដ្ឋដែលមិនឲ្យបោះគណៈបកភ្លើងទៀននឹងហើយគឺជាអង្គើដែលគឹមសខាណា មិនធ្វើខ្លួនឯងមិនធ្វើបង្កើតហើយចង់បង្កើតឲ្យពលរដ្ឋមិនធ្វើទេចង់ផ្ដាំតែលកឹមសខានចេះពលរដ្ឋគាត់ក្រីក្រមួយចំហៀងប្រទេសហើយគឺគាត់ក្រីក្រអត់មានការងារធ្វើចម្ពាក់បាំងចំណាក់ស្រុកឧស្សាហបែបយ៉ាងទាំងអស់គឺគាត់ចង់ដូររដ្ឋាភិបាលហ៊ុនសែនដើម្បីតែជីវិតនយោបាយដើម្បីជីវិតគាត់អនាគតគាត់លោកកឹមសខាអេងមានបានហើយលោកកឹមសខាមិនដូរឲ្យទៅតែពលរដ្ឋរាប់លានអ្នកគេចង់ដូររដ្ឋាភិបាលហ្នឹងគេចង់ដូររដ្ឋាភិបាលហ្នឹងហ្នឹងហើយនេះ បញ្ជាក់គាត់គាត់រស់សោយសុខតែសកម្មជនវេទនាដៃយកភ្នែកមើលកុំថាឡើយត្រូវគេចាប់ដាក់គុកដាក់ចង្អក់វាយបែកក្បាលសុបអីតែគ្នាស្លាប់ហើយហ្នឹងហើយស្ដីលឺខិតតាមមកបន្ទាត់ចូលរួមថ្លែងរំលែកទុកក៏អត់សេផងប៉ុន្តែបើថាគណៈបកប្រជាជនចូលហែគ្នាទាំងវងទៅចូលរួមបនខ្មៅចាស់ចាស់ឥឡូវមើល គណៈបកគាត់ឬក៏គាត់ឬក៏អ្នកដែលបែកទឹកបង្កើតគណៈបកដែលពីមុនមកក្នុងសង្គ្រោះជាតិដូចញ៉ាំមិនញ៉ាំបញ្ញរិទ្ធពលហំរឿងមន្ត្រីផ្សេងផ្សេងទៀតទៅបង្កើតគណៈបកសួរថាមានដែលចេញមកនិយាយរឿង Nagavel ទេដែលកំពុងរងអយុត្តិធម៌នេះមានដែលចេញមកនិយាយរឿងអ្វីដែលពលរដ្ឋកំពុងតែត្រូវការឲ្យគេជិះជាន់ឲ្យមានដែលនេះគឺអត់ទេ គឺគេទៅបង្កើតគណៈបកស្កាត់ស្កាត់ស្កាត់ទៅធ្វើអ្វីស្កាត់ស្កាត់ឲ្យគេថាទៅរកដំណោះស្រាយឲ្យឲ្យឲ្យជាតិអត់ទេ គេមិនមែនតម្រូវកំណត់ស្រ័យជាតិគឺជាល្បិចដែលគឹមសខាដែលបាក់ពួកគេលក់ក្បាលឲ្យហ៊ុនសែនចង់បំបីសង្គ្រោះជាតិហ្នឹងហើយគេបំបីសង្គ្រោះជាតិជាជំរាកជំរាកដូចហ៊ុនសំបាច់អញ្ចឹងតាមទៅលោកគឹមសខាណាបន្តិចទៀតជីវិតនយោបាយគឹមសខាដូចហ៊ុនសំបាច់អញ្ចឹងមិនមែនត្រឹមតែរលីគណៈបករលីទាំងជីវិតទៀតយ៉ាប្រាប់ហើយយ៉ាហ្នឹងអាខ្ញុំអឺសួស្តីបងសៀមមានសួរបងខានជួបយូរមិនទេបងសុខសប្បាយបង ជូនសិនបងយល់ទួលហ្នឹងហើយដោយដោយសូហ្វីគាត់បានរៀបរាប់ចឹងសូមឲ្យធ្វើការពិចារណាគិតឡើងវិញណាហ្នឹងហើយហើយខ្ញុំក៏ផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាសកម្មជនក៏ដូចជាបងប្អូនខ្មែរដែលកំពុងនៅក្នុងស្រុកចាស់ដែលកំពុងគ្រប់គ្រងគណៈបកភ្លើងទៀនសូមឲ្យបងប្អូនក៏ដូចជាអ្នកដែលមិនទាន់ហ្នឹងហើយដំណាក់កាលនេះយើងចូលរួមទាំងអស់គ្នាគ្រប់គ្រងគណៈបកភ្លើងទៀនដើម្បីយើងឈ្មោះទៅរកការផ្លាស់ប្ដូរមួយពិតប្រាកដមានតែគណៈបកភ្លើងទៀនទេជាស្ពាន នាំនាំយើងទៅរកការផ្លាស់ប្ដូរមួយពិតប្រាកដចារួមទាំងអស់គ្នាតែទៅទៀតមានអ្នកខ្លះគាត់ឆ្កល់ថាពីមុនមកអូសើភ្លើងសង្គ្រោះជាតិចេះមួយចេះពីរឥឡូវសង្គ្រោះជាតិអត់ទៅបោះចោលទៅភ្លើងទៀនស្អីណាចឹងគឺយើងនយោបាយគេបត់បែនតាមកលៈទេសៈយើងនៅតែគ្រប់គ្រងសង្គ្រោះជាតិបើសិនជាហ៊ុនសែនដោះលែងសង្គ្រោះជាតិសមាជិកក្រុមសខាឲ្យបើដឹកនាំសង្គ្រោះជាតិចូលត្រឡប់បោះឆ្នោតវិញគឺយើងនៅតែគ្រប់គ្រងតែឥឡូវកលៈទេសៈនេះ គឺគេអត់ឲ្យសង្គ្រោះជាតិចូលទេគេកំពុងតែគៀបគឹមសខាគេកំពុងតែប្រើល្បិចមើលគឹមសខាដើម្បីឲ្យពលរដ្ឋនៅឲ្យស្ងៀមឲ្យគេបំបែកបានណាដើម្បីតែគៀបរៀបចំការបោះឆ្នោតទៅគឺពួក CP គេឈ្នះកន្លែងហ្នឹងហើយទើបយើងទៅគ្រប់គ្រងគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាក្តីសង្ឃឹមថ្មីរបស់របស់របស់យើងណាដូចជំនួសឲ្យគណៈបកសង្ជាតិដែលមិនទាន់បានណាមិនទាន់មានចលនាត្រឡប់មកវិញមានចលនានៅក្រៅប្រទេសដែលកំពុងធ្វើកិច្ចការការទូតប៉ុន្តែមិនទាន់ឲ្យមានចលនាក្នុងសង្គមជាតិ អញ្ចឹងគឺពេលវេលាលៀងចិត្តបដិលហើយអញ្ចឹងយើងនាំគ្នាមកគ្រប់គ្រងគណៈបកភ្លឹងទៀនដើម្បីបន្តចលនាតស៊ូយើង រកជាតិបតៃបន្តទៅទៀតកុំចាញ់បោកអ្នកនយោបាយយកនយោបាយធ្វើជាអាទិបអាទិបអតាក់អតុញអាទិអាចញុកញ៉ែមពុញរិទ្ធពលហំគឹមស្ថាបៈពួកកុំជឿតាមពួកហ្នឹងតែជឿទៅគឺជីវិតយើងអត់អត់អត់អត់អាចដូររដ្ឋាភិបាលបានទេគឺគេនាំយើងទៅធ្វើជាកញ្ចេះយួននៅលើទឹកដីរបស់គេកុំឲ្យសោះបងប្អូនចាចាហ្នឹងហើយ គេនាំយើងធ្វើកញ្ជះយួននៅលើទឹកដីរបស់យើងមិនមែនលើទឹកដីរបស់គេនៅលើទឹកដីរបស់យើងវាថោកទៀតណាស់ចាអូខេសូហ្វីថ្ងៃនេះចាំបានថាយើងទៅច្រើនម៉ោងដែរហើយអញ្ចឹងយើងថ្ងៃនេះសូហ្វីចង់បន្តទៅទៀតទេយើងបញ្ចប់ត្រឹមហ្នឹងពួកអីយើងចូលមកមកហ្នឹងក៏ពួកអីយើង1ម៉ោងជាងហើយយើងមានទឹកការជិះទិញទៅក្រៅដែរចាអរគុណច្រើនបងប្អូនថ្ងៃនេះខ្ញុំគាត់ចង់ចិត្តកុំចោទពួកយើងថាពួកយើងអ្នកបំបែងបាក់កុំថាចោទពួកយើងជាអ្នកស្អប់កុំសខា យើងអត់ស្អប់លោកកឹមសុខាទេប៉ុន្តែលោកកឹមសុខាគាត់ខ្លាចធ្វើចលនាធ្វើទាំងអស់ហ្នឹងគឺគាត់ធ្វើឲ្យយើងនឹងជំរុញចិត្តឲ្យយើងស្អប់គាត់គាត់ជំរុញឲ្យយើងហ្នឹងពួកយើងទាំងអស់គ្នាហ្នឹងគឺស្អប់គាត់បើគាត់មិនជំរុញពួកយើងឲ្យស្អប់គាត់ណាគឺគាត់ត្រូវតែធ្វើអ្វីក៏ដោយដើម្បីយើងមិនមែនយើងធ្វើដើម្បីគាត់គឺគាត់ធ្វើដើម្បីយើងដែលយើងគ្រប់គ្រងគាត់ទេណានៅចុងក្រោយនេះខ្ញុំសូមនិយាយពាក្យមួយម៉ាត់ ខ្ញុំនៅតែថាអស់សំណើចនៅ ពេលដែលខ្ញុំឮសូឮសូកូនចៅ នៅជុំវិញក្លៀកលោកកំសខានិយាយថា យកកំសខានឹងយកមកប្រៀបធៀបជាមួយនឹង Helensky ដែលជាមេដឹកនាំរបស់អ៊ុយក្រែនណាខ្ញុំខ្ញុំថាចេះតែយកមកប្រៀបធៀបកើតសំបីតែប្រើ ប្រើឈ្មោះថា ខ្លួនឯងហ្នឹងជា ប្រធានរបស់គណៈបកសង្គ្រោះជាតិរយៈពេល4ឆ្នាំហើយកំសខាមិនហ៊ាននិយាយមិនទាំងហ៊ាននិយាយផង 4ឆ្នាំឯណាលោកកំសខាមិនដែរហ៊ានប្រើឈ្មោះខ្លួនឯងជាប្រធានគណៈបក្សសង្គ្រោះជាតិទេអត់ហ៊ាននិយាយទេប្រើអត់អត់អត់ហ៊ាននិយាយទាំងអស់ធ្វើដំណើរទៅណាមកណាហ្នឹងតែងប្រើឈ្មោះថាសហការីធ្វើដំណើរទៅនេះទៅនោះមិនដែរនិយាយថាខ្លួនហ្នឹងគឺជាប្រធានបក្សសង្គ្រោះជាតិឬក៏សមាជិករបស់សង្គ្រោះជាតិហ្នឹងមិនដែរហ៊ាននិយាយឈ្មោះសង្គ្រោះជាតិផងហ្នឹងហើយអញ្ចឹងថាខ្លួនឯងអ្នកក្លាហានម៉េចថាខ្លួនឯងហ្នឹងជាជាវិរៈជនម៉េចតែកន្លែងហ្នឹងខ្ញុំសូមផ្ដាំផ្ញើទៅវិញភើយខ្ពើម គេចង់ចែកគេចង់យកឱកាសហ្នឹងឆ្លៀតឱកាសហ្នឹងវាយប្រហារលោកសំស៊ីដែលគាត់មានរទេះចេញក្រៅប្រទេសចេញក្រៅស្រុកតាមភាពគាត់រស់រវើកណាយ៉ាលោកប្រធានសំរងស៊ីនឹងថ្នាក់ដឹកនាំប្រទេសទៀតគឺសកម្មភាពគាត់ផ្នែកការទូតរស់រវើកនៅលើឆាកអន្តរជាតិតែវាខុសគ្នាយ៉ាងម៉េចលោកកឹមសុខា ជាមួយថ្នាក់ដឹកជាមួយសាឡិនស្គីចឹងណាដែលជាប្រធានាធិបតីរបស់អ៊ុយក្រែនហ្នឹងខុសគ្នាជាមួយកឹមសុខា គេជាប្រធានាធិបតីគេអត់អាចរត់ចោលស្រុកបានទេខុសគ្នាមួយលោកសំស៊ីដូចគ្នាចឹងអត់អាចរត់ចោលស្រុកបានព្រោះគេជាប្រធានាធិបតី គេនៅដើម្បីតតាំងជាមួយរុស្ស៊ីដែលឈ្លានពានគេ អានឹងវាត្រឹមត្រូវហើយណាអត់អាចរត់ចោលស្រុកបានព្រោះជាជាមេដឹកនាំរបស់គេតែចំពោះលោកសំនឹងស៊ីគឺគាត់មិនមែនជាមេដឹកនាំទេគាត់មិនមែនជាអ្នកដឹកនាំរដ្ឋាភិបាលមិនមែនជាអ្នកដឹកនាំប្រទេសខ្មែរគឺគាត់គ្រាន់តែជាប្រធានគណៈបកមួយឯង លោកកឹមសុខាក៏គាត់តែជាប្រធានគណៈបកដែលគេប្រធានគណៈបកដែលគេផ្ដេកផ្ទេតម្លែងឲ្យអញ្ចឹងលោកកឹមសុខាគាត់មិនរត់ចោលស្រុកណាដោយសារតែគាត់ប្រើល្បិចកលចង់រំលាយគណៈបករបស់គាត់នឹងឯងបានគាត់អត់ឲ្យរត់ដើម្បីចូលរួមជាមួយហ៊ុនសែនបំបែកគណៈបកចំណែកលោកសំរងស៊ីបើប្រៀបធៀបជាមួយហ៊ុនសែនណាក៏អត់កើតដែរហ៊ុនសែនទេណាដែល មិនបានស្មើរួមជាងសេលិនស្គីដែលខ្លួនឯងជាមេដឹកនាំណាប្រទេសជាតិទាំងតែមូលយើងអត់រត់ចោលសុខអាស័យដោយសារយើងចូលដៃជាមួយចោលឆ្លៀនពៀនយួនមកបំផ្លាញប្រទេសជាតិខ្លួនឯងមកធ្វើបាបខ្មែរគ្នាឯងណាគឺថាល្បិចទាំងអស់ហ្នឹងគឺកុំយកទៅប្រៀបធៀបជាមួយគេអញ្ចឹងមនុស្សទាំង3ទាំង4អ្នកណាមានផ្លូវផ្សេងផ្សេងគ្នាអត់អាចប្រៀបធៀបជាមួយគេបានទេណាអត់អាចប្រៀបធៀបជាមួយគេបានទេលោកសំរងស៊ីគាត់ចេញក្រៅប្រទេស គាត់អត់អាចចូលស្រុកខ្មែរបានគាត់រុនចេញមកប៉ុន្តែសកម្មភាពគាត់តំណែងតំណងការទូតរកដំណោះស្រាយឲ្យគណៈបករបស់គាត់ណារកដំណោះស្រាយឲ្យសកម្មជនរបស់គាត់ដើររៃអង្គាសលុយដើម្បីតែយកជួយណាគណៈបករបស់គាត់អ្នកដែលជាប់ទោសឃុំឃាំងសពអញ្ចឹងដើម្បីតែរក្សាគណៈបករបស់គាត់ចំណែកគុំសុខានៅក្នុងប្រទេសមែនជាប្រធានស្ដីជាប្រធានគណៈបកសង្ជាតិមែនណាតែគាត់អត់រត់មែនប៉ុន្តែអាការមិនរត់នោះមូលហេតុអ្វី យើងនិយាយជាតិដល់ដែរដែរកុំឲ្យពួកនឹងមកបោកប្រាស់យើងកុហកយើងបន្តទៅទៀតតាំងខ្លួនឯងជាអ្នកអស្ចារ្យគឺលោកកឹមសុខាអត់រត់ចោលស្រុកដោយសារតែគាត់ចំណេញកន្លែងហ្នឹងគឺគាត់មន់មន់កឹមសុខាគឺមន់ពងក្នុងចង្រុកស្រូវអញ្ចឹងហើយតែមន់ពងក្នុងចង្រុកស្រូវវាមិនដែរមន់វាប្រកទៅភ្លើតពនតពងតពងក្នុងព្រៃវាអត់អីស៊ីនាំបបាក់ដើររកស៊ីអញ្ចឹងបានមិនរត់ចោលស្រុកហ្នឹងណាចាអញ្ចឹងហើយឈប់ចាញ់បោកឈប់ចាញ់បោកណា មកគឹមសខាកំពុងតែធ្វើជាមន់ពងនឹងជំរុកស្រូវណាគេមានស៊ីមានចុកមានបានដសារអញ្ចឹងបានគេបំរត់ហ្នឹងហ៎ចាចាអូខេសូហ្វីអញ្ចឹងអានេះយើងនឹងយើងបញ្ចប់ត្រឹមហ្នឹងតើពួកអីឥឡូវវាចូល1ម៉ោងជាងហើយឲ្យអាខារត់ចោលស្រុកមិនកើតបើវាមានកូនខ្ចីនោះយ៉ាហ្នឹងហើយអរគុណអាចរត់បានដូចជា ពេលណាគាត់រត់ទៅគាត់មិនមានណាបង្ហើយច្រមុះបង្ហើយភ្នែកបង្ហើយអីកូនគាត់មានតែចេញមកស្រាប់ចាអរគុណច្រើនបងប្អូនចាបងប្អូនក៏ដូចជាលោកពូកសលចាដែលបានចូលរួមតាមដានយើងខ្ញុំទាំងពីរអ្នកពីដើមដល់ចប់ហើយក៏សូមជូនពរទៅដល់បងប្អូនក៏ដូចជាសូហ្វីសូមឲ្យមានសុខភាពល្អចាអរគុណច្រើនចាសូមជូនអញ្ចឹងជូនពរម៉ែក្មេងមានសុខភាពល្អឲ្យក្មេងសុខភាពល្អហើយនឹងអឺ បងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាសាមគ្គីទាំងអស់គ្នា share like ទាំងអស់គ្នាកុំភ័យកុំខ្លាច share ទាំងអស់គ្នា share ទាំងអស់គ្នាហ្នឹងហើយលោកពូកសាក៏ដូចបងប្អូនទាំងអស់គ្នាចាសូមសូមមានសុខភាពល្អទាំងអស់គ្នាអរគុណច្រើនអរគុណច្រើនជម្រាបលាបងប្អូន